ជាបឋមគណៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីសូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងនាងខ្ញុំទាំង3នាក់នៅក្នុងទូទួលសម្លេងមនសិការខ្មែរជំរាបសួរលោកខំបណ្ណាបាទបាទជំរាបសួរសួស្ដីសូហ្វីអូអត់លឺសម្លេងទេសូហ្វីបើកសម្លេងផង ចាសួស្តីសួស្តីចាថ្ងៃនេះយើងមានប្រធានបទមួយនៅក្នុងកិច្ចពិភាក្សាដើម្បីជួយទៅដល់បងប្អូនពលរដ្ឋខ្មែរតាក់ទងដោយសារថ្មីថ្មីនេះយើងឃើញសារព័ត៌មានរបស់ខាងគណៈបកប្រជាជន គឺ កំពុងផ្សព្វផ្សាយ បំផន់មតិមហាជនថាគួរឲ្យអាម៉ាស់នៅពានពានរង្វាន់ពានរង្វាន់របស់ជនមិនស្គាល់អត្តសញ្ញាណគឺជាជនដែលមានគេថាបាតដៃកខ្វក់ គលទៅឲ្យអក្រិតជនដូចគ្នាមេដៃរត់រអាចដែកមែនអញ្ចឹងប្រធានបទយើងថ្ងៃនេះគឺថាតើពានរង្វាន់សន្តិភាពរបស់ហ៊ុនសែនណាដែលទទួលបាននឹងវាស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងរងភាពអយុត្តិធម៌ហ្នឹងហ៊ុនសែននឹងវាស័ក្តិសមទទួលបាននៅពានរង្វាន់ហ្នឹងដែរឬទេហើយវាជាពានរង្វាន់ប្រភេទណាអញ្ចឹង យើងទាំង3នាក់នឹងចូលរួមសັບផ្សាយទាំងអស់គ្នាប៉ុន្តែយើងនឹងចូលរួមពិភាក្សានិងជជែកវិញ្ញាជាមួយគ្នាប៉ុន្តែមុននឹងចាប់ផ្ដើមដល់ការពិភាក្សាគ្នានេះខ្ញុំសូមអញ្ជើញលោកខមណាស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនចាសូមអញ្ជើញលោកខមណាបាទជាខំសូមថ្វាយគុំប្រសង គ្រប់អង្គទីសក្ការៈឲ្យសូមជម្រាបសួរពុកម៉ែបងប្អូន ជនជាតិខ្មែរហើយជាពិសេសគឺពិធីការនីទាំងពីរដ៏ស្រស់ស្អាត ដោយសេចក្តីនឹកលឹកពីចម្ងាយខ្ញុំ កណាខ្ញុំបាទសบายចិត្តមែនបានជួបពូក្រោយពីបដូរសម្លៀកពាក់ទៅនៅបានជួបឥឡូវបានជួបលើកទី1សบายចិត្តហើយចូលរួមជាមួយបងប្អូនដោយទឹកចិត្តរីករាយបាទសូមអរគុណចា៎ចាអរគុណច្រើនសូមជូនសូហ្វីស្វាគមន៍ទៅដល់បងប្អូន ជាមុនសិនជំរាបសួរបងប្អូនទាំងអស់គ្នាទូទាំងពិភពលោកជំរាបសួរថ្ងៃនេះជាថ្ងៃអាទិត្យគឺជាថ្ងៃដែលយើងសំពងចា ហ្នឹងប្រធានបទយើងឯហ្នឹងគឺហ៊ុនសែនទទួលបានរង្វាន់សន្តិភាពពីអ ுக ្រិតអ ுக ្រិតជនស្របពេលពលរដ្ឋខ្មែរកំពុងរងនៅភាពអយុត្តិធម៌ហើយយើងតាបើឲ្យនៅក្នុងពេលដែលទទួលបាននឹងទៀតយើងឃើញថាគេកំពុងផ្សព្វផ្សាយនៅព័ត៌មានហើយក៏ក្នុងនោះយើងឃើញមានពួកដែលថាពួកដែលការពារផលប្រយោជន៍មួយក្រុមតូចដែលនៅសហរដ្ឋអាមេរិកហ្នឹងយើងឃើញគេចេញមកណាគេចេញមកនិយាយលើកដំកើងខ្ញុំក៏ចង់ ចាក់នៅវីដេអូនឹងខ្លីបន្តិចជូនឲ្យស្ដាប់ថាតើពួកគេនិយាយអីចាហើយខ្ញុំហើយក៏ចង់ឲ្យប៉ុន្តែខ្ញុំសូមចាំបន្តិចទៀតចាំចាំខ្ញុំចាក់វីដេអូនឹងបង្ហាញគឺវីដេអូនេះណាបន្តិចទៀតខ្ញុំនឹងចាក់បង្ហាញជូនឲ្យស្ដាប់ប៉ុន្តែមុននឹងចាប់ផ្ដើមខ្ញុំសូមចោតសួរទៅដល់លោកខឹមបណ្ណាតកតងនឹងពានរង្វាន់ដែលលោកហ៊ុនសែនទទួលបាននេះ ពួកពានរង្វាន់នោះតាមដែលយើងបានលើសូព័ត៌មានដែលផ្សព្វផ្សាយនោះគឺគេគេហៅថាពានរង្វាន់សន្តិភាពតែប្រទេសកម្ពុជាយើងសប្តាហ៍នេះប្រជាពលរដ្ឋខ្មែរពិតជាទទួលបានសន្តិភាពពិតប្រាកដមែនឬក៏យ៉ាងណាដែរតាមរយៈដែលយើងមើលឃើញសប្តាហ៍នេះចាសូមជួយលោកខមណាបាទសូមស្វាគមន៍សាជាថ្មីបាទហើយពាក់ព័ន្ធលើប្រធានបទស្ដីពីពានរង្វាន់សន្តិភាពក៏ដូចជាសន្តិភាពនៅប្រជាជាតិកម្ពុជាយើងនេះវា มันមានអីចម្លែកទេសម្រាប់បងប្អូនយើងជាពិសេសខ្មែរស្នេហាជាតិយើងគ្រប់ទិសទីគឺគាត់ខកច្បាស់ណាស់ពីប្រភពនៃសន្តិភាពហើយសន្តិភាពពិតប្រកបប្រពត្តទៅមានលក្ខណៈរបៀបណាស្តង់ណាបែប ណាក៏យើងបានឃើញច្បាស់ដែរប៉ុន្តែអ្វីដែលយើងបានធ្លាប់បានឃើញបានជួបនៅការជំរុញពីហ៊ុនសែននិងបពពួករបស់គាត់ឲ្យតាមបណ្ដាស្ថាប័នរដ្ឋជាច្រើនវត្តអារាម មានវត្តអារាមជាដើមបាន សរសេរពាក្យអរគុណសន្តិភាពនៅតាមបណ្ដាខ្លងទ្វារនៅតាមគ្រឹះស្ថានសាធារណៈមួយចំនួនហើយការជំរុញឲ្យមនុស្សចូលរួមលើកតម្កើងពាក្យសន្តិភាពហើយផ្ទុយពីទិសដីពិតនិយមនៃពិតនៅក្នុងប្រទេសដែលតែងតែឃើញហើយរូបភាពនៃការរំលោភបំពានពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចរំលោភបំពានចំពោះប្រជាពលរដ្ឋ រួមពឿនសិទ្ធិមនុស្សរំលោភបំពានចំពោះអ្នកដែលតវ៉ាទាមទារសិទ្ធិសេរីភាពជាពិសេសក្នុងថ្មីថ្មីនេះគឺរំលោភបំពានចំពោះអឺសហជីពក៏ដូចជាបុគ្គលិកកម្មករ Nagawal ដែលបានតតវ៉ាទាមទារដើម្បីសិទ្ធិសេរីភាពអស់រយៈកាលជាច្រើនថ្ងៃតែពុំមានដំណោះស្រាយបែបត្រូវបានអាជ្ញាធរគប់គិតគ្នាជាមួយតុលាការជាមួយក្រសួងសុខាភិបាលបានចាប់ពួកគាត់យកទៅដាក់ពន្ធនាគារទាំងអយុធធម៌នេះហើយឬសន្តិភាពនៅក្នុងក្រហមអំណាចប្រជាការ ហើយអ្វីដែលយើងបានឃើញតាមរយៈនៃការទទួលបានពានរង្វាន់សន្តិភាពតាំងពី Nobel សន្តិភាពរហូតដល់សន្តិភាពហូហែទៅយើងមើលឃើញហើយថាអ្នកដែលផ្ដល់ពានរង្វាន់សន្តិភាពជូនលោកហ៊ុនសែនវាមិនខុសអីពីទង្វើ របស់ហ៊ុនសែននឹងទេបានន័យថាវាប្រទេស ណាក៏វាមានដែរអាក្រមអង្គការសមាគមមួយចំនួន ដែលស្វែងរក ជំនួយ ដែលស្វែងរកលៀបសក្ការៈ ហើយដែលលំអៀងទៅលើរឿងអស់ហ្នឹងវាតែងតែចេញចេញនៅលិខិតមួយសន្លឹកกระดาษមួយសន្លឹកហ្នឹងឬក៏គេហៅថាពៀនមួយឬក៏មេដៃមួយដើម្បីថ្លែងដល់គុណដល់មេដឹកនាំប្រជាការនោះវាមិនមានអីចម្លែកទេប៉ុន្តែនិយមនៃពិតខ្លឹមសារពិតនៅក្នុងសង្គមគឺប្រជាពលរដ្ឋខ្មែរជុំវិញពិភពលោកបានស្គាល់ច្បាស់ណាស់ ថាវាមិនមែនជាសន្តិភាពពិតប្រាកដទេហើយការដែលទទួលបាននៅមេដៃសន្តិភាពឬក៏ពៀនសន្តិភាពនោះវាមិនឆ្លើយតបទៅនឹងថាភាពអយុត្តិធម៌ភាពរំលោភពៀននៅក្នុងស្រុករបស់យើងទេហើយយើងក៏សម្ដែងនៅគេហៅថាការមិនទទួលយក នៅទង្វើដដែលដដែលរបស់អាណាចក្រសមាគមឬអង្គការមួយរបស់ ជនជាតិកូរ៉េខាងត្បូងដែលតែងតែផ្ដល់នៅមេដាយសន្តិភាពម្ដង ជា2ដងម្ដង ជាជា3ដងនោះវាវាដដែលដដែលពេកវាសាំណាមនុស្សយើងថាការលំដដែលពេកវាសាំវាអត់មានតម្លៃគេដឹងថានឹងវាអន់ជាងស្អីទៅទៀតនោះហាពៀនសន្តិភាពនោះវាអន់ជាងពៀនដាក់មហឹបឆ្លាមលូរបស់យាយតាពុកម៉ែយើងនៅក្នុងស្រុកទៅទៀតសូមអឺលោកអូនខ្ញុំសូមកាត់លោកអូនតិចចា ដែលម្ដងជាពីរដងដែលតាមយើងមើលឃើញតាមព័ត៌មានដែលបានឃើញហ្នឹងគឺថាបានទទួល3ដងហើយឬមួយអង្គការមួយហ្នឹងថាគាត់ពេញចិត្តនៅពេលដែលឃើញឯងការធ្វើបាបប្រជាពលរដ្ឋការសម្លាប់មនុស្សឬគេគ្រប់គ្រងនៅអំពើអាក្រក់បានជាគេជានិច្ចការគេតែងតែផ្ដល់នៅការលើកទឹកចិត្តដល់មនុស្សដែលប្រព្រឹត្តនៅអាក្រក់អញ្ចឹងគឺជូនជារង្វាន់លោកលោកកណាតែអាចជួយបន្ថែមបន្តិចបានទេបាទជាការប៉ុណ្ណានៅក្នុង សង្គមនីមួយៗមិនថាប្រទេសយើងឬប្រទេសគេទេសម្រាប់ប្រទេសជាធិបតេយ្យក៏ដោយក៏មានក្រមនៃពួកក៏ហៅថាពួកក៏ហៅថាពួកជ្រុលនិយមឬក៏ពួកអ្នកដែលឆ្លៀតឱកាសឆ្លៀតរកឱកាសហ្នឹងមិនថាតែនៅអឺរ៉ុបយើងបារាំងក៏មានដែរមានក្រុមប្រភេទក្រុមជ្រុលនិយមលំអៀងទៅលើផលប្រយោជន៍លៀបសការៈមកឲ្យទៅឲ្យផលប្រយោជន៍គាត់ឲ្យលុយឲ្យកាក់គាត់ឬក៏អាចធ្វើបានគាត់ធ្វើគាត់ចុះផ្សាយសារព័ត៌មានគាត់ធ្វើជាពៀនគាត់ធ្វើជា អ្វីឲ្យបានវាអត់មានទាស់ខុសទេហើយហើយអង្គការសមាគមនោះវាមិនមែនតំណាងឲ្យរដ្ឋាភិបាលប្រទេសហ្នឹងទេឧទាហរណ៍ប្រទេសកូរ៉េខាងត្បូងវាមិនមែនតំណាងឲ្យរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងទេគាត់ជា អង្គការសមាគមតូចមួយ នៅក្នុងស្រុកដែល ប្រតិបត្តិការរកស៊ីនឹងហើយគេគាត់ថាគេមិនរំលោភបំពានច្បាប់កូរ៉េទេបើរំលោភបំពានច្បាប់កូរ៉េអង្គការសមាគមហ្នឹងក៏វាមានអាយុមិនវែងដែរត្រូវបានច្បាប់កូរ៉េគេចោទប្រកាន់គេប្តឹងផ្ដោតអីជាដើមឡើងឡើង ប៉ុន្តែយើងយើងមិនចាប់អារម្មណ៍នៅជំងឺនេះទេប៉ុន្តែអ្វីដែលយើងចង់បានបំផុតគឺបានន័យថាវាវាមិនស័កសមទៅនឹងគេហៅថាភាពអយុត្តិធម៌ភាពរងគ្រោះដែលនៅក្នុងប្រទេសរបស់យើងដែលមេដឹកនាំនឹងតែងតែប្រព្រឹត្តនៅទង្វើផ្ទុយនឹងច្បាប់គ្រប់បែបគ្រប់យ៉ាងហើយទៅខ្សែគប់ទៅរាប់រកតែជាមួយបណ្ដាប្រទេសដែលរំលោភបំពានច្បាប់ដូចជាខ្សែគប់ជាមួយមីនអង្លាំងប្រទេសភូមាដែលឡើងកាន់អំណាចតាមរយៈ រដ្ឋបហាទៅសែបគុំជាមួយចិនដែលចិនធ្វើនយោបាយវិទីដែលចិនគេហៅថាប្រើអំណាចក្នុងនាមចិនជាបងធំនៅអាស៊ីនឹងបានថារកស៊ីអីអីសិតតែនៅក្នុងគេថាអង្គើគេថាទុច្ចរិតឬក៏ដើម្បីតែវិទ្យាអំណាចកាងអំណាចរបស់គេតែប៉ុណ្្នឹងទេយើងមែនទែនទៅចង់ចាំងវាគ្រាន់តែជាឧបករណ៍របស់គេតែប៉ុណ្្នឹងសូមអរគុណចាអរគុណច្រើនលោកខមណាដែលបានបកស្រាយយ៉ាងក្បោះក្បាយតកតងថាតើ ពានរង្វាន់ដែលហ៊ុនសែនទទួលបាននឹងជាពានប្រភេទណាចាសូហ្វីខ្ញុំចង់ងាកមកសូហ្វីវិញសូហ្វីមានអ្វីចង់បន្ថែមពីលើនឹងឯងសូហ្វីសូមជួយចាអរគុណច្រើនមកពេកចំណែកខ្ញុំវិញខ្ញុំជឿថាពានរង្វាន់ដែលលោកហ៊ុនសែនទទួលបានគឺគាត់ស័ក្តិសមនឹងទទួលបានហ្នឹងហើយដោយសារតែអមពីព្រោះឲ្យពានរង្វាន់ហ្នឹង គឺកើតចេញដោយលោកអូនគាត់បានជម្រាបមិញអញ្ចឹងមិនមែនជាពានមួយដែល ពិភពលោកគេទទួលស្គាល់ទេ ហើយអង្គការដែលដែលផ្ដល់ពានរង្វាន់ឲ្យលោកហ៊ុនសែនហ្នឹងមិនមែនជា អង្គការមួយដែលត្រឹមត្រូវប្រធានអង្គការមិនមែនជាមនុស្សដ៏ត្រឹមត្រូវដែលយើងអាចទទួលយកបានទេបើសិនជាលោកហ៊ុនសែនទទួលពានរង្វាន់បានពីសហភាពយុរ៉ុបពីសហសហគមន៍អឺរ៉ុបឬក៏ពីសហរដ្ឋអាមេរិកឬក៏ប្រទេសជប៉ុនប្រទេសកូរ៉េប្រទេសណាដែលគេអដែលមានឈ្មោះបោះសម្លេងនៅពិភពលោកដែលប្រទេសគេប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដអាហ្នឹងគឺយើងអាចទទួលយកបាន ហ្នឹងហើយនេះគ្រាន់តែជាអង្គការមួយដែលបង្កើតឡើងដើម្បីតែយកឈ្មោះលក់ដើម្បីតែឲ្យមេដឹកនាំក្នុងប្រទេសខ្លះខ្លះដែលដូចថាបោកពលរដ្ឋខ្មែរដូចជាហ៊ុនសែនអញ្ចឹងណាលោកយកលុយទៅទិញអញ្ចឹងទៅលោកយកលុយទៅឲ្យ ទៅហ្នឹងដូចជាហ្នឹងដូចជាការមួយដែលដោះដូរគ្នាអញ្ចឹងណាដែលហ៊ុនសែនគាត់ចង់បោកពលរដ្ឋខ្មែរគាត់យកលុយទៅគប់ចង់ផ្ដាល់អង្គការទៅអ្នកឯងត្រូវតែចេញ ពានរង្វាន់ឲ្យខ្ញុំមួយដើម្បីខ្ញុំយកទៅអួតឬក៏បោកពលរដ្ឋខ្មែរថាគាត់បានពានរង្វាន់ជាពានដែលដែលគេឲ្យវាថាដល់ពេលខ្មែរយើង នៅក្នុងស្រុកខ្មែរយើងគឺគេបិទព័ត៌មានពិតប្រាកដគេបង្ហាញតែព័ត៌មានណា ដែលគេដែលគេត្រូវបង្ហាញតែអាចចំណេញនយោបាយរបស់គេអញ្ចឹងគេត្រូវតែធ្វើដើម្បីតែបោកបងប្អូនស្រុកខ្មែរហ្នឹងហើយអញ្ចឹងទេលោកហ៊ុនសែនដែលពីដែលគាត់បានហ្នឹងគឺត្រូវហើយធម្មតាចោល ធម្មតាចោលវាត្រូវតែគ្នានេះឯងជាមួយចោលហ្នឹងឯងណាគេហៅថាឆ្នាំងណាក្របហ្នឹងហ្នឹងឯងឆ្នាំងឆ្នាំងណាក្របហ្នឹងអញ្ចឹងទេពានដែលបានទទួលហ្នឹងគឺលោកហ៊ុនសែនស័កសមនឹងនឹងបានហើយពីព្រោះគេអង្គការគេបង្កើតឡើងមួយគេធ្វើអ្វីមួយគេចង់ចំណេញគេចង់ចំណេញអញ្ចឹងទេគេអត់គិតពីទឹកហ្នឹងគេអត់គិតពីសិទ្ធិព្រោះ គេអត់មានគិតពីអ្វីព្រោះគេអង្គការគេគេបើករកស៊ីអញ្ចឹងគេគេអត់ខ្វល់ថាពលរដ្ឋខ្មែរត្រូវរង គ្រោះពលរដ្ឋខ្មែរត្រូវព្រាត់ប្រាសប្រទេសខ្មែរត្រូវតែមហន្តរាយដោយសារតែមេដឹកនាំក្បត់ជាបំផ្លាញជាតិគេអត់ខ្វល់ពីព្រោះមិនមែនជា អង្គការហ្នឹងមិនមែនជាអង្គការដែលដែលដែលពិភពលោកគេទទួលស្គាល់យើងនិយាយជាដដែលតែជាអង្គការមួយគេបើកអង្គការមួយដើម្បីរកស៊ី ចាអញ្ចឹងទេអ្វីដែលហ៊ុនសែនទទួលបាន គឺចោលដូចតែគ្នាគេទទួលបានពានរង្វាន់ចោលដោយសារស្នាដៃហ៊ុនសែនណាក្បត់ជាតិបំផ្លាញជាតិសម្រាប់ពលរដ្ឋខ្លួនឯងបំផ្លិចបំផ្លាញសពបែបទាំងអស់គឺពានចោលចោលគេឲ្យអឹមលើកទឹកចិត្តចោលគ្នាឯងដូចគ្នាចឹងឯងអានោះដែលខ្ញុំមើលឃើញតែអញ្ចឹងគឺជាស័ក្តិសមនឹងមនុស្សដែលទទួលបានណាបានទទួលពានពីរង្វាន់ពីពីចោលតែលោកហ៊ុនសែនមិនបានទទួលពានរង្វាន់ពិតប្រាកដពីសហគមន៍យុរ៉ុបឬក៏សហភាពឬក៏អង្គការសហប្រជាជាតិណា អោគាត់ទទួលបានយ៉ាងម៉េចរាល់ថ្ងៃនេះគេកំពុងតែស្ដីបន្ទោសហ៊ុនសែនគេកំពុងតែអូសហ៊ុនសែនមក ដើម្បីឲ្យដើរផ្លូវត្រង់លទ្ធិប្រជាធិបតេយ្យពិតប្រាកដពីព្រោះអ្នកណាក៏ដឹងដែរពិភពលោកអ្នកណាក៏ដឹងដែរថាហ៊ុនសែនកំពុងតែនាំប្រទេសខ្លួនកំពុងតែនាំពលរដ្ឋខ្លួន ទៅធ្លាក់ក្នុងមហន្តរាយជ្រោះជ្រៅយ៉ាងធំគឺកុម្មុយនីសផ្ដាច់ការហ្នឹងឯងចឹងហើយពៀនរបស់ហ៊ុនសែនគឺជាពៀនដែលមិនអាចទទួលយកបានចំពោះយើងទាំងអស់គ្នាបាទ អរគុណច្រើនសូហ្វីដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីបុគ្គលហ៊ុនសែនក្នុងការទទួលពានរង្វាន់នោះវាមិនមែនជាពានសន្តិភាពមិនមែនឆ្លុះបញ្ចាំងបង្ហាញថាប្រទេសនេះប្រជាពលរដ្ឋដែលដឹកនាំដោយហ៊ុនសែនទទួលបាននូវសុខសន្តិភាពដោយអ្វីដែលគេមានក្រុមបកពួកគ្នាគេដែលចេញមកផ្សព្វផ្សាយនោះទេថាស័កសមថាហ៊ុនសែនពិតជាស័កសមបានទទួលនោះទេ គឺជាពានដែលបង្ហាញអំពីថាមេដាយរស់អាចតៃគឺជាថាជន ជនអាក្រក់ដូចគ្នាប្រព្រឹត្តនៅរឿងអាក្រក់ដូចគ្នាផ្ដាល់ឲ្យ លើកទឹកចិត្តក្នុងការធ្វើបាបផ្ដាល់ពលរដ្ឋខ្មែរស្រុតត្រង់ហ្នឹងខ្ញុំក៏ចង់ឲ្យវាគ្មិនយើងទាំងពីរនាក់ចូលរួមស្ដាប់នៅវីដេអូដែលបង្ហាញទៅដល់ក្រុមអ្នកដែលគ្រប់គ្រងរបស់លោកហ៊ុនសែនដែលចេញមកចេញមកនិយាយដើម្បីលើកទឹកចិត្តទៅដល់អក្រិតជនហ៊ុនសែនចា៎ ហើយពួកគាត់នេះស្ថិតតែចាស់ចាស់ណាពួកគាត់នេះគឺជាក្រុមចាស់ចាស់ដែលរស់នៅសហរដ្ឋអាមេរិកឬក៏នៅប្រទេសណានោះខ្ញុំមិនដឹងទេពួកខ្ញុំអត់ដែរស្គាល់ពួកគាត់ទេណាហើយយើងចូលរួមស្ដាប់ពួកគាត់ទាំងអស់គ្នាគាត់បានបង្ហាញអំពីថាតើហ៊ុនសែនគឺជាបុគ្គលប្រភេទណាដែលគួរឲ្យគួរទទួលគាត់នោះបានទទួលពៀននោះដោយសារអ្វីវាឆ្លុះបញ្ចាំងពីអ្វីណាចាសូមចូលរួមស្ដាប់ទាំងអស់គ្នា ចឹងខ្ញុំគ្រាន់តែជំរាបអូនសេរីថាយើងទាំងអស់គ្នាម៉េចពេកសុំកាត់តិច100គេចង់និយាយថាម៉េច158ប្រទេសហ្នឹងគឺឆ្នាំគេទទួលទានទានរង្វាន់ហ្នឹងមាន150 150ប្រទេសគេគ្រប់គ្រងវាជាការកុហកបោកប្រាស់ 150ប្រទេសនឹងបានន័យថាប៉ៃយូរ៉ុបហើយនៅសហរដ្ឋអាមេរិកចូលរួមជាមួយប៉ុន្តែសហរដ្ឋអាមេរិកគេកំពុងតែស្កោបទោសហ៊ុនសែនសហភាពអឺរ៉ុបគេកំពុងតែស្កោបទោសហ៊ុនសែនអញ្ចឹងពួកអាប៉ាភ្លើនឹងវាបោកដូចមេវាអញ្ចឹងយ៉ាត្រឹមត្រូវគាត់ថាអ៊ំអ៊ំចាស់ម្នាក់ហ្នឹងគាត់ថាមាន150ប្រទេសណាគាត់លើកសរសើរពីហ៊ុនសែនដោយសារអញ្ចឹងយើងស្ដាប់ថែមបន្តិចទៀតថាតើពួកគាត់ចាស់ចាស់ហ្នឹងនិយាយថាមិនខ្លះសាយ ព័ត៌មាននេះមើលហើយមើលទៀតមើលហើយមើលទៀតមើលដោយយកចិត្តទុកដាក់និងរំភើបរំភើបរហូតដល់ទឹកក្តៅអញធ្វើមកអញចង់ខួតចង់ខួតហើយលឺតែអញចង់ខួតខ្ញុំជម្រាបបងថាមិនមែនមានតែបងម្នាក់ទេដែលមានមនុស្សសម្ចេតនាមានអារម្មណ៍ក្តុកក្តួលនៅពេលឃើញកូនខ្មែរម្នាក់ដែលជាកូនអ្នកស្រ័យសត់សាំងបានជួយជំរុញដល់ដឹកនាំដល់ល្អដល់ ផ្ដល់គំរូដល់ពិភពលោកជាពិសេសគឺនៅពេលដែលលោកបានទទួលពានរង្វាន់សន្តិភាពដូច្នេះយើងឃើញថាប្រជាពលរដ្ឋអឺពួកគេបាននិយាយថាហ៊ុនសែននឹងគឺជាបុគ្គលគំរូហើយដែលទទួលបានពានរង្វាន់នៃថាសន្តិភាពពិភពលោកហើយជាគំរូសម្រាប់ពិភពលោក ចង់ប្រាប់អញ្ចឹងអឺខ្ញុំចង់ឲ្យលោកលោកបណ្ណាតើអាចប្រាំផ្ញើទៅអ៊ំចាស់ចាស់3នាក់នឹងបន្តិចបានណាក្នុងនាមជាយុវជនជំនាន់ក្រោយណា បើថាលោកលោកគឺជាអ្នកចំនួនក្រោយហើយជួយប្រាប់គាត់ផងថាតើហ៊ុនសែនស័កសមជាមនុស្សគំរូសម្រាប់ពិភពលោកទេអញ្ចឹងខ្ញុំសូមឲ្យជួយប្រាប់គាត់ផងគឺគាត់វែងណាពួកគាត់ឡើងវែងនេះដោយសារគាត់ខ្ញុំសូមដល់ឲ្យគេហ៊ុនសែនហ្នឹងមិនមែនជាមនុស្សគំរូទេជាមនុស្សគំរក់លើពិភពលោកនេះហ្នឹងហើយតាមរយៈដែលយើងមើលឃើញអំពីអ្វីដែលពលរដ្ឋខ្មែរកំពុងទទួល ការរំលោភដីធ្លីការធ្វើទុកបុកម្នេញពលរដ្ឋខ្មែរជាពិសេសអ្វីដែលកំពុងកើតមានរាល់ថ្ងៃនេះគឺភាពអយុត្តិធម៌ទៅលើកម្មករនាការវើតែពួកគាត់កំពុងទាមទារគាត់គេកំពុងធ្វើបាបគាត់នេះតើហ៊ុនសែនសាកសមជាបុគ្គលគំរូដែលពិភពលោកលើកដំកើងទេជួយប្រាប់ទៅពួកគាត់ផងពួកពួកគាត់នេះចាស់ចាស់អស់ហើយដើម្បីឲ្យគាត់ស្លាប់ទៅបិទភ្នែកចិត្តកុំឲ្យគាត់ស្លាប់ទៅតែបិទភ្នែកមិនចិត្តណាគាត់នៅតែយល់ខុស ខ្ញុំចូលរួមឆ្លើយសុំឆ្លើយមុនបានអត់ព្រោះលោកអងគាត់ឆ្លើយហ្នឹងហើយខ្ញុំសុំឆ្លើយមុនណាប្រទេសគេសហរដ្ឋអាមេរិកឬក៏សហភាពយុរ៉ុបនេះគេមិនទាន់បានទទួលពានរង្វាន់ណាពិភពលោកផងណាដែលប្រទេសគេដែលដឹកនាំអ្វីអ្វីមានទាំងអស់លុយក៏គេចាយពិភពលោកគេធ្វើតាំងពីមាក់ស្លេះគេធ្វើតាំងពីកប៉ាល់គេធ្វើសពបែបយ៉ាងទាំងអស់ គេអត់មានបានទទួលពៀនហ្នឹងចុះអាកម្រក់វាទទួលបានពៀនស្អីពៀនសម្រាប់ហ្នឹងហ្នឹងពៀនសម្រាប់ខ្មែរអាហ្នឹងឯងសមត្ថផលឲ្យគាត់ទទួលបានណាតែវាទទួលបានហ្នឹងមិនមែនទទួលទទួលបានពៀនកម្រួគឺពៀនកម្រួដោយសារតែវាបំផ្លិចបំផ្លាញប្រទេសខ្លួនឯងវាមិនដែលធ្វើអ្វីដើម្បីជំរិះចម្រើនប្រទេសខ្លួនឯងពលរដ្ឋខ្លួនឯងទេដឹកនាំ40ឆ្នាំជាពាក់គេរាប់កោតពលរដ្ឋចំណាក់ស្រុក ណាសម្រាប់សពបែបយ៉ាងទាំងអស់ក្នុងប្រទេសខ្មែរខ្មែរសាប់ហោហើយតែលោតដូចជានៅស្ពាននេះអាកំរក់នឹងវាមិនដែលយករកខុសត្រូវឲ្យខ្មែរហ៎វាមិនដែលណាវាមិនដែលរកខុសត្រូវឲ្យខ្មែរព្រៃឈើដែលកាប់បំផ្លាញវាមានដែលទទួលខុសត្រូវអត់ដីរាប់លានហិកតាទៅផ្ដល់ឲ្យជួននៅពីម៉ែទទួលខុសត្រូវអត់កន្លែងណាដែលតែដឹកនាំគម្រក់នោះវាមិនដែលណាយកមនុស្សគម្រក់មកឲ្យឲ្យដល់ធ្វើគម្រក់គេវាមិនដែលមានប្រទេសអាល្លឺម៉ង់គេទៅបញ្ចូលគ្នា1990គេចូលគ្នាប្រទេសអាសកុមនិយមអាសេរីចូលគ្នាប្រទេសគេឥឡូវជឿនលឿនណា ហេតុអីបានគេមិនដាក់ពានរង្វាន់ឲ្យឲ្យតខតខផងតែគាត់ឲ្យប្រទេសអាម៉ង់ចូលគ្នាហេតុអីមិនផ្ដល់ផ្ដល់ឲ្យអ្នកស្រីមើលមាក់ខែលផងតែគេធ្វើឲ្យប្រទេសគេណាសូម្បីពិភពលោកនេះមហាសេដ្ឋកិច្ចដួលសង្គ្រប់គ្នាតែអាម៉ង់សេដ្ឋកិច្ចវាមិនមិនមិនមិនខាតបង់ច្រើនទេនៅតែដំណើរការយ៉ាងល្អពលរដ្ឋគេនៅតែមានការងារធ្វើទោះជាប្របាកពិភពលោកបែកនោះប៉ុន្តែគេនៅតែមានការងារពលរដ្ឋហេតុអីបានគេមិនទទួលពានរង្វាន់ផងទេពិភពលោកហ្នឹង ចាកម្រនឹងទទួលស្អីគេអាចចោចយមរាយនឹងចេះតែនិយាយអស់ខ្លួនស្អុយពីមាត់អាថោកទៀតថោកទៀតចុយតម្រាយអូសំទោសបងប្អូនវាហួហេតុពេកទៅទៅទៅទៅទៅទៅសើអាមនុស្សកម្រទៅសើអាអាមនុស្សដេរឆានអាឃាតកោវាមិនដែលមានចាតែការពិតជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរវាឆ្លុះបញ្ចាំងពីភាពគំរូដែរទេសាសូមជួយលោកអូនខឹមណាលោកខឹមណាវាយើងពាក្យថាគំរូវាមានពីរគំរូវាមានពីរគំរូអាក្រក់និងគំរូល្អ តែបើយើងមើលពីគំរូដែលយើងចាប់អារម្មណ៍ហើយល្បីល្បាញជំនាញពិភពលោកនេះបង្ហាញឲ្យឃើញថាវាជាជាសារមួយ ផ្សាយទៅពិភពលោក ហើយក៏ដូចជាការបង្ហាញនៅគំរូមួយពិតប្រកបថាវាជាគំរូអាក្រក់បង្ហាញពីគំរូអាក្រក់អញ្ចឹងទទួលបានមេដៃទទួលបានស្ការសាទរអីផ្សេងផ្សេងហ្នឹងគ្រាន់តែការលើកបញ្ចាច់បញ្ចើនៃមេដណ្ដំដែលមានគំរូអាក្រក់ ដែលមានទង្វើអាក្រក់នៃការដឹកនាំក្រមរបបរបស់ខ្លួនហ្នឹងនឹងរូបភាពហ្នឹងវាបង្ហាញចឹងឲ្យនេះហើយគឺជាគេហៅថាជាបទពិសោធន៍មួយសម្រាប់កូនខ្មែរគ្រប់រូបដែរហើយសម្រាប់មេដឹកនាំខ្មែរចំនួនក្រោយចំនួនក្រោយដែរថាកាលណាបើយើងធ្វើ ជាមេដឹកនាំយើងគួរតែចង់បានគំរូអាក្រក់របៀបហ្នឹងដែលទៅទីណាក៏គេគេគេគេថាគេស្អប់ពើមគេរើសអើងគេមិនចង់ប្រសើរគ្រប់ជាមួយទេគេខ្លាចខ្ចីលុយគេ គេខ្លាចពឹងគេបែបនេះបែបនោះជាដើមនឹងគេគេមិនសូវចាប់ដៃជាមួយស្រុកអីទេប៉ុន្តែលក្ខណៈការទូតធម្មតាជួបទៅគេជឿថាធ្វើឲ្យវាចប់ការទូតបើយើងមិនធ្វើបានន័យថាយើងរើសអង្ការទូតព្រោះច្បាប់ការទូតវាមានលក្ខណៈពិសេសទោះជាមេដឹកនាំនឹងវាប្រភេទណាក៏ដោយពេលដែលជួបជាមួយប្រធានាធិបតីមហាអំណាចប្រទេសណាមួយឬក៏ប្រទេសលោកសេរីណាមួយក៏ដោយជួបទៅគេស្វាគមន៍តាមនឹងប៉ុន្តែការស្វាគមន៍នឹងគេឲ្យ តម្លៃការទូតកម្រិតខ្ពស់កម្រិតមធ្យមកម្រិតទាបយ៉ាងណាហ្នឹងយើងវាតម្លៃទៅតាមហ្នឹងប៉ុន្តែវា វាហាក់បង្ហាញឲ្យឃើញទៅហើយថាមេដណ្ដននោះវាបានបន្សល់នៅគំរូអាក្រក់យ៉ាងច្រើនដល់ប្រជាប្រដ្ឋខ្លួនឯងហើយជាពិសេសពិភពលោកមានបណ្ដាមេដឹកនាំពិភពលោកណាមួយគេទៅឲ្យប្រជាប្រដ្ឋគេទៅសិក្សាយកគំរូតាមបែបម៉ាហ្វីយ៉ាតាមបែបប្រតិការតាមបែបបំផ្លិចបំផ្លាញជាតិខ្លួនឯងរបៀបហ្នឹងទេហើយគ្មានមេដឹកនាំណាដែលដែល មិនមិនខ្វល់ពីប្រជាពលរដ្ឋមិនខ្វល់ពីជាតិខ្លួនឯងបាត់បង់លិចលួងបំផ្លិចបំផ្លាញដូចអ្វីដែលបងសូហ្វីគាត់លើកឡើងនោះវាវាជាគេហៅថាវាជាលោកគេហៅថាវាជារឿងពិតមួយ វាជា reference មួយបញ្ជាក់យ៉ាងច្បាស់ក្នុងក្រមរបបដឹកនាំជាង40ទសវត្សរ៍ហ្នឹងវាអត់មានអីអាកំបាំងទេណាហើយនឹងគឺគំរូអាក្រក់ហើយគំរូអាក្រក់នេះយើងមើលមេរូបនំអាក្រក់លើភពលោកងាប់ទៅហើយនៅតែគេនៅតែគេដាក់បដាសា ដូចជាសដាំហ៊ូសេនកាដាហ្វីហើយមាននាំផ្ដាច់ការមួយចំនួនទៀតនៅលើ ពិភពលោកឃើញងាប់ទៅហើយហើយងាប់ទៅកលមេនដំខ្លះងាប់សាក់សាប់គេយកទៅយកទៅតាចង្វាក់ដាក់គុកដាក់ចង្វាក់នៅបោះចោលនៅក្នុងមហាសមុទ្រដ៏ធំទៅទៀតអាសាក់សពគេដាក់ចង្វាក់ថែមទៀតហើយមេដឹកនាំខ្លះគេបំផ្លាញសាក់សពចោលម្ដងមាននាំខ្លះគេអត់ឲ្យសាក់សពនោះនៅលើផែនដីទេវាគេហៅវាចង្រៃឬក៏វាគេស្អប់ពើមកវាមិនអាចរក្សា ក្រុងឆ្អឹងឬសាកសពនឹងបានដល់ហើយយកទៅទៅទៅបំផ្លាញទីឆ្ងាយរឿងគំរូមេរណបអាក្រក់នេះវាចាស់អធិពលខ្លាំងណាស់ក្នុងក្នុងសង្គមមនុស្សនឹងមិនថាតែជនជាតិយើងទេជនជាតិគេក៏ក៏ដូចគ្នាគេជួយចាប់ណាគេខឹងសបាណាធ្វើបាបគ្រួសារគេធ្វើបាបកូនប្រពន្ធគេបំផ្លាញបំផ្លាញជាតិខ្លួនឯងបង្កនូវភាពវិនិស្សកម្មដល់មនុស្សជាតិជំនួយពិភពលោកទៀតមិនមែនត្រឹមតែគ្រួសារបាក់ពួកយើងប៉ុណ្ណឹងទេវាប៉ះពាល់ដល់អ្នកដទៃច្រើនជាអណ័យទៅទៀតអញ នេះហើយគឺគំរូអាក្រក់ដែលគេជៀសវាងហើយគំរូល្អយើងយើងមានមេរោគនាំច្រើនណាគំរូល្អគឺគឺមេរោគនាំដូចនៅប្រទេសខាងប៉ៃអឺរ៉ុបអីហ្នឹងឃើញដូចមេរោគនាំដែលមានកិត្តិយសល្បីឈ្មោះនឹងដូចឧត្តមសេនីយ៍សាដេហ្គោលឃើញឧត្តមសេនីយ៍សាដេហ្គោលគាត់ភៀសខ្លួនទៅប្រទេសជិតខាងមួយចំនួនទៅប្រទេសអង់គ្លេសទៅប្រទេសអីហ្នឹងទៅគាត់ទៅរៀបចំគេថាកងកសាងកម្លាំងអ្នកស្នេហាជាតិ ប្រមូលកម្លាំងអ្នកស្នេហាយុទ្ធកេនកម្លាំងចូលមកក្នុងប្រទេសដើម្បី ជួយ សង្គ្រោះ ប្រទេសបារាំងនេះឃើញរហូតដល់បារាំងមានរបបសាធារណរដ្ឋមានការគោរពនីតិរដ្ឋមានប្រជាធិបតេយ្យមកដល់សប្តាហ៍នេះគឺដោយសារសាដេគូលឧត្តមសេនីយ៍សាដេគូលឃើញគេលើកកម្ពស់គេចាត់ទុកថាគំរូវីរភាពរបស់សាដេគូលជាគំរូដ៏អស្ចារ្យជាវីរៈបុរសដ៏អស្ចារ្យរបស់ប្រទេសបារាំងគេ ណាហើយយើងយើងមើលគំរូល្អគឺគេគេគេរៀនសូត្រគេសិក្សាតែគំរូអាក្រក់គេគេគេព្យាយាមលុបបំបាត់ណាហើយគេព្យាយាមលុបបាត់គេព្យាយាមបំភ្លេចចោលគ្រប់បែបគ្រប់យ៉ាងហើយគុំថាឡាយសមិទ្ធផលណាដែល ដែលហ៊ុនសែនគាត់កំប្រឹងគេថា ដាក់ឈ្មោះគាត់ជាង3ទសវត្សមកប៉ុណ្ណឹងណាបើមកថាវាមានការផ្លាស់ប្ដូរមួយនៅពេលខាងមុខដល់ខ្លីទៅ អាឈ្មោះកិត្តិយសគេឈ្មោះក៏ដូចជារូបសំណាកនៅលើ ខ្លងទ្វារវត្តនៅលើសាលារៀននៅលើមន្ទីរពេទ្យស្អីគេលុបចោលអស់គេបំបត្តិចោលអស់គេអត់ទុកទេគេគិតថាបុគ្គលនឹងវាដឹកនាំបន្សល់នៅគំរូអាក្រក់ដល់មនុស្សជាតិដល់ប្រជាពលរដ្ឋខ្លួនលហើយប្រជាពលរដ្ឋគេនឹងហើយគឺគេមិនពេញចិត្តគេសូមឲ្យលុបចោលហើយក្នុង ក្នុងប្រទេសមួយដែលមានប្រជាពលរដ្ឋមានការយល់ដឹងអញ្ចឹងហើយគេស្នើទៅរដ្ឋាភិបាលដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មីណាមួយប្រជាធិបតេយ្យគេស្ដាប់ប្រជាពលរដ្ឋហើយម្ល៉េះហើយគេត្រូវតែលុបបំបត្តិហើយ លុបបំបត្តិយើងនឹងមិនមែនថាលុបបំបត្តិគេមិនមែនដាក់យើងទេមិនមែនកន្លង ទៅដូចហ៊ុនសែនលុបបំបត្តិសេហនុលុបបំបត្តិរណរដ្ឋឲ្យយកឈ្មោះខ្លួនឯងទៅដាក់ពីដើមឈ្មោះសេហនុច្រើនណាស់សេហនុឈ្មោះច្រើន តាមមន្ទីរពេទ្យសាលារៀនហើយរណរដ្ឋនឹង50 50នឹងធ្វើតែមានឈ្មោះតាមសាលារៀនទីពេទ្យវត្តអារាមមាន50 50ឈ្មោះយុរដ្ឋមន្ត្រីទី1ទី2នោះគឺគេមានគេហអំណាចប្រហាប់ហែកគ្នាអញ្ចឹងគេកសាងកិត្តិយសដូចគ្នាដល់ពេលមានតែឯងហ៊ុនសែនលុបឈ្មោះគេអស់ ណាលុបឈ្មោះដាក់តែឈ្មោះខ្លួនឯងរហូតដល់កន្លែងខ្លះចង់លុបឈ្មោះនឹងលុបឈ្មោះនរណាទេចង់លុបឈ្មោះអានឹងប្របាទជ័យមន្ទី7ដូចនៅខាង ខាងបែកខាងគៀនស្វាយណាស្រុកគៀនស្វាយនោះគេហៅថាវិទ្យាល័យជ័យប្រមាណទី7ហើយចង់លុបដាក់វិទ្យាល័យហ៊ុនសែនជ័យប្រមាណទី7ហើយគេថាអូអត់កើតទៅអត់រួចទេឈ្មោះនេះនៅនៅនៅភូមិមួយទៀតអឺលោកបណ្ណានៅភូមិមួយទៀតភូមិដេរឆានណា ប៉ុន្តែនោះគួរតែដាក់ភូមិនោះភូមិបាទបាទគួរតែយកឈ្មោះហ៊ុនសែនទៅដាក់ដែរបាទបាទបាទនោះគួរតែដាក់ចាដូចជាថាលើភូមិនេះឈ្មោះភូមិដេរឆានអញ្ចឹងដាក់ហ៊ុនសែនដេរឆានមួយទៀតអត់ត្រូវជាប់មួយឈ្មោះភូមិវិទ្យាល័យនៅក្នុងឆ្នាំខោចនឹងវាហ៊ានដាក់ឈ្មោះដេតឆានហ៊ុនសែនវាខ្លាចវាវាវារោតាល្អល្អដាក់ឲ្យបោកគេហ្នឹងបាទដាក់វិទ្យាល័យដាក់វិទ្យាល័យហ៊ុនសែនដេតឆានវិទ្យាល័យហ៊ុនសែនដេតឆានដាក់មួយទៅដាក់មួយទៀត ចាអរគុណច្រើននៅតកតងនឹងអ្វីដែលកំពុងតកើតមាននឹងយើងឃើញបណ្ដាញសារព័ត៌មានរបស់ពួកគណៈបកប្រជាជនមិនថានៅក្នុងប្រទេសនៅក្រៅប្រទេសមួយចំនួនតូចគេកំពុងចេញផ្សព្វផ្សាយដើម្បីលើកតម្កើងនៅមេដៃដែលទៅហ៊ុនសែនទទួលបានដោយអក្រិតជនដែលនៅក្នុងប្រទេសកូរ៉េដែលមិនមានការទទួលស្គាល់ពីអន្តរជាតិទេគឺជាមេដៃដែលបានមកពីអឺ អង្គការមួយដែលថាជាអង្គការមួយដែលមិនមានការទទួលស្គាល់ជាអង្គការលាក់មុខលាក់មាត់ហើយយើងអាចមើលឃើញថាបុគ្គលប្រភេទណាមេដឹកនាំប្រភេទណាទៅដែលយើងហៅថាជាមេដឹកនាំគំរូតែយើងអាចមើលតាមរយៈអ្វីយើងអាចមើលតាមរយៈអ្វីតែយើងមើលតាមរយៈដែលហ៊ុនសែននិយាយឡើងនិយាយអួតក្អេងក្អាងក៏យើងមើលតាមរយៈនៃសង្គមដែលសង្គមដែលកំពុងដឹកនាំនឹងថាតើពលរដ្ឋសង្គមនឹង ទទួលរងបាននៅភាពយុត្តិធម៌ត្រឹមត្រូវដែរទេប្រជាពលរដ្ឋរស់នៅមានសុខសេរីភាពដែរឬទេមានលទ្ធិប្រជាធិបតេយ្យដែរឬទេពលរដ្ឋរស់នៅ បានសុខសบายមានហូបគ្រប់គ្រាន់រស់នៅជួបជុំក្រុមគ្រួសារដែរឬទេតើសង្គមខ្មែរមានទេចំណុចអត់ទៅនឹងហេតុអីក៏ហ៊ុនសែនទទួលបាននៅមេដៃនឹងឥឡូវដូចជាប្រទេសថៃគឺជាប្រទេសមួយ គេមានការងារឲ្យពលរដ្ឋគេធ្វើរហូតសល់ការងារឲ្យទៅប្រជាពលរដ្ឋខ្មែរធ្វើទៅទៀតតែមេដឹកនាំថៃដូចទទួល បានពៀនមិនដល់ហ៊ុនសែនទេមិនចឹងហ៎តែអត់ទទួលពៀនមិនហ៊ុនសែនទេសំកាត់តិចនៅប្រទេសថៃគេមិនមែនសល់ការងារឲ្យពលរដ្ឋខ្មែរធ្វើសំបីម៉ាឡេជនជាតិដទៃក៏ទៅទៅចូលធ្វើការសោះយើងលើកទីហប់ទីមួយហ្នឹងពីមានប្រទេសជាច្រើននៅជុំវិញសំបីតែយួនណា ដែលជាមហាមិត្តម៉ឺនម៉ឺនម៉ឺនម៉ឺនយិនសិនយិនសិនឆ្នាំរបស់ហ៊ុនសែនណាតើមេដឹកនាំយួននឹងបានទទួលមេដៃពីអង្គការមួយនឹងដែរហ៎ចុះហេតុអីឲ្យទៅហ៊ុនសែនដោយសារគេដោយសារអង្គការមួយនឹងវាមើលទៅហ៊ុនសែនគឺជាជនល្ងងខ្លៅគឺជាជនតិចលើហេតុអីបានគេផ្សេងផ្សេងគេអត់បានទទួលមេដៃហ្នឹងដោយសារមេដឹកនាំគេផ្សេងផ្សេងគេអត់យកលុយទៅទិញអាមេដៃហ្នឹង អាបាភើនឹងវាយកលុយទៅទិញញ៉ាដែលយើងបានដឹងមកមេដៃហ្នឹងគឺ ដែលមានអ្នកខ្លះគេថាមេដៃគេថាយកលុយ50លានទៅទិញប៉ុន្តែមានបង ប្រុសម្នាក់គាត់នៅសហរដ្ឋអាមេរិកដែលគាត់មាន account Facebook ឈ្មោះថាបិសាចប្រុសគាត់បានចូលឆែកទៅក្នុង Google គាត់ឆែកមើលណាគាត់ឆែកមើលនៅក្នុងហ្នឹងគាត់ថាมันមានតម្លៃដល់50លានទេមានមេដៃហ្នឹងអាចធ្វើទៅថាខ្ទង់1លានទៅចោះ គាត់ថាច្រើនបំផុតប៉ុន្តែដោយសារហ៊ុនសែនជាមនុស្សដែលចង់បាន មុខមាត់អញ្ចឹងត្រូវតែហ៊ានចំណាយលុយទោះបីគេទិញកុំថាឡាយមួយលានគេទិញតែ50000ក៏ដោយក៏ហ៊ុនសែនហ៊ានឲ្យដែរប្រហែលលានក៏ហ៊ានឲ្យដែរធ្វើម៉េចឲ្យមាន ការគេទៅទទួលចឹងឲ្យគេបានផ្សព្វផ្សាយហ៊ុនសែនហ៊ានចំណាយលុយសំបីតែជួលមនុស្សឲ្យទៅទទួលជួលមនុស្សឲ្យទៅទទួលឲ្យទៅអបអរឲ្យទៅចូលរួមអញ្ចឹងហ៊ុនសែនធ្វើអ្វីក៏ប្រើលុយដែរ អញ្ចឹងមេដឹកនាំម្នាក់ដែលទទួលបានការគ្រប់គ្រងពីមហាជនទទួលបានពៀនពិតប្រកបមិនមែនបានតាមរយៈប្រើលុយទេតើឲ្យហ៊ុនសែនហ្នឹងឯបុគ្គលហ៊ុនសែនហ្នឹងឯថាដែលពួកដែលពួកតាតា3នាក់នេះដែលគាត់កំពុងនិយាយគាត់ថាវិជាមោទនភាពណាជាជនគំរូសម្រាប់ពិភពលោកដោយសូហ្វីគាត់ថាអញ្ចឹងហ៊ុនសែនមិនមែនជាជនគំរូទេណាតាណាតាតាឯងចាស់ចាស់ហើយនេះតាតា3ក្បាលនេះឈ្មោះអីខ្លះតាកាចាស់អស់ហ្នឹង អាមួយឈ្មោះថាអីរាជរាជជ័យរាជជ័យមិនជ័យរាជរាជស្អីឈ្មោះអីគេខ្លះនេះទុយទុយហ៎ហើយអាចារ្យអាចារ្យហ្នឹងសិនអ្នកនៅក្រៅប្រទេសហីសិនអ្នកនៅក្រៅអាមេរិកមិនហ្នឹងយើងយើងអាចកិនកិនកន្លែងហ្នឹងប៉ុណ្ណឹងបានហើយយើងទៅមុខរំកិលសម្រួលទៅមុខទៀតក៏បានហ្នឹងហើយយើងគាត់ថាយើងចង់ប្រាប់ថាដោយសារតែប្រទេសខ្មែរគឺប្រទេសមួយដែលកំពុងរងនូវភាពអយុត្តិធម៌ហើយជាប្រទេសមួយ ដែលប្រជាពលរដ្ឋដែលគឺថាទទួលការគៀបសង្កត់ឲ្យហ៊ុនសែនតែងតែធ្វើបាបពលរដ្ឋខ្លួនឯងមិនដែលស្វែងរកដំណោះស្រាយឲ្យជាតិឲ្យឲ្យពលរដ្ឋខ្លួនឯងទេតែយើងលើកឧទាហរណ៍ដូចជាចំនួនតូចមួយរបស់កម្មករណាកាវុនដែលកំពុងកើតមានហ្នឹងហ៊ុនសែនមានដោះស្រាយឲ្យគាត់ទេហ៊ុនសែនបែបប្រើច្បាប់គម្រាមកំហែងចាប់ពួកគាត់ដាក់គុកដាក់ច្បាប់ នឹងជាប្រទេសមានសុខសន្តិភាពអត់មានប្រប្រទេសដែលគ្មានដែលគ្មានការគ្រប់សិទ្ធិមនុស្សផងហ្នឹងនឹងជាប្រទេសគំរូមានតការគម្រាមកំហែងធ្វើបាបជាតិធ្វើបាបពលរដ្ឋខ្លួនឯងចាប់ដាក់គុកអចវៈហ្នឹងប្រទេសមានតការរំលោភសិទ្ធិមនុស្សហ្នឹងមានតការធ្វើអ្វីអ្វីអត់មានគ្រប់ច្បាប់ទលាប់ហ្នឹងអានេះជាគំរូថាគំរូត្រូវម្យ៉ាងដែរព្រោះអីអឺដឹកនាំ40ឆ្នាំនេះ ហ្នឹងហើយមានឡានដែលដឹកនាំដល់40ឆ្នាំមកផ្លាញ់ខ្ទេចព្រីអស់អញ្ចឹងណាអ្នកដែលគេដឹកនាំបាន40ឆ្នាំណាធ្វើជាគំរូដោយសារតែអ្នកនោះប្រើអាយុជីវិតណាពលរដ្ឋខ្លួនឯងគម្រាមកំហែងទិញទឹកចិត្តកាប់សម្លាប់ជាដើមប្រទេសគេដតីមេដឹកនាំគេដតីគេអត់មានគំនិតគំរូដោយហ៊ុនសែនអញ្ចឹងអញ្ចឹងហើយបានគេបោះឆ្នោតឲ្យគេដូរមួយអាណត្តិពីរអាណត្តិម្ដងពលរដ្ឋគេណាពលរដ្ឋគេគណអញ្ចឹងហើយហ៊ុនសែនជាគំរូគំរូគំរូដេរឆានគំរូពួកនរោហ្នឹងហើយ គំរូសម្រាប់ជនផ្ដាច់ការក្នុងការប្រព្រឹត្តអាក្រក់ណាយើងមិនណាខាងនេះម្លាំងទៅមេដឹកនាំសម្រាប់ពេលសម្រាប់ខ្លួនរបស់ខ្លួនឯងឡើងរង្គាលណាឥឡូវមិនពេលឥឡូវសួរមេដឹកនាំណាដែលប៉ះភ្លើដោយហ៊ុនសែនអញ្ចឹងហឺគាត់ខ្លួនឯងនៅក្នុងប្រទេសខ្មែរទៅមើលព្រំបន្ទល់នៅលើទឹកដីរបស់ខ្លួនប្រើអាញាធរពលិធានតាមវាយតាមចាប់ចោលគ្នាយកគ្នាទៅដាក់គុកអីជាដើមសួរថាមានមេដឹកនាំណាប៉ះភ្លើអញ្ចឹង មានមេដឹកនាំណាដែលគេបង្កើតក្រុមចោរក្រុមកាត់ក្រុមសម្លាប់ក្រុមលើកជើងអញ្ចឹងណាវាអត់មានណាមានប្រទេសគេដោយលោកលោកគ្រូសន្តរាគាត់បាននិយាយបើចាប់ចោរគឺវាសត្រូវជាមួយនឹងប៉ូលីសធានដែលចាប់ណាហើយបើសិនជាមានមេដឹកនាំមានរដ្ឋាភិបាលជា ចោរហើយជាឃាតករហើយ គឺយើងវាពិបាករស់នៅក្នុងក្នុងក្រុមចោរហ្នឹងណា ណាបើសិនជាមានរដ្ឋជាមេចៅជាឃាតករហើយប្រទេសគេនីមួយៗរដ្ឋរបស់គេមេដឹកនាំរបស់គេមិនមែនជាឃាតករមិនមែនជាចៅទេគឺគេបង្កើតក្រុមណាស្ថាប័នរបស់គេដើម្បីការពារអាយុជីវិតពលរដ្ឋរបស់គេ គេប្រើគ្រប់ករណីទាំងអស់ដើម្បីតែរកវិធីរកអនាគតឲ្យពលរដ្ឋគេណាគេអត់ត្រូវការមនុស្សចេះកាប់ចេះសម្លាប់ចេះចងអីសោះបែបយ៉ាងតែវាខុសពីប្រទេសខ្មែរយើងអាហ៊ុនសែនត្រូវការតែមនុស្សណាចេះចាប់ចេះសម្លាប់អីហ្នឹងឯងត្រូវការយកមកធ្វើការ អ្នកណាចេះលក់គ្រឿងញៀនគ្រឿងអាភៀនអ្នកណាចេះស្អីគឺថាអោយតែអាក្រក់គឺវាទទួលយកទាំងអស់អាហ្នឹងវាជាគំរូអាក្រក់ជាមេដឹកនាំអាក្រក់អញ្ចឹងហើយបើនៅដល់40ឆ្នាំមិនមែននៅដល់40ឆ្នាំជាគំរូដ៏ល្អរបស់គេគឺជាគំរូអាក្រក់ដល់ប្រទេសដល់ដល់ដល់គេណាអញ្ចឹងទេពួកដែល CAP នេះអ្នកដែលនៅក្បាលប្រទេសពួកនៅក្រៅប្រទេសប្រមាណអាក្បាលអាក្បាលកញ្ចាស់ប្រមាណក្បាលចេញមកនិយាយហ្នឹងវាអត់ចេះភាសាគេទេវាអត់បានបោកផ្លេចមើលពិភពលោកទេ វាមើលតែអាពួក7មករាហ្នឹងវាឆ្លក់នឹងវិញនឹងពួក7មករាអញ្ចឹងវាចេះមកនិយាយទាំងមកងើសួរថាបើសិនជាប្រទេសគេចរិតដឹកនាំដោយហ៊ុនសែនសួរវាអាចនៅនៅប្រទេសគេបានទេវាអត់អាចនៅប្រទេសគេបានទេសួរហើយនៅប្រទេសគេអ្វីអ្វីសពមានសពបែបយ៉ាងទាំងអស់ចុះបើសិនជាមេដឹកនាំគេធ្វើចរិតថោកទាបដោយហ៊ុនសែនណាវាមកនៅស្រុកគេទៅអីវាអត់អាចទៅស្រុកគេបានទេដោយសារតែមេដឹកនាំរបស់គេមិនមិនចរិតចោលមិនសៀនដោយហ៊ុនសែនបានវាចង់បោកក្បាលជាមនុស្សស្រុកគេហ្នឹងណា អាហ្នឹងវាខុសគ្នាកន្លែងហ្នឹងកំទល់បងអូនចាអរគុណចានសូហ្វីអាហ្នឹងគាត់យើងសុំឆ្លើយសុំឆ្លៀតមកបើកបងកញ្ចក់បន្តិចឆ្លើយតបទៅតាតា3នាក់ហ្នឹងសូមកុំឲ្យគាត់ចូលមកបំពល់ណាទៅរកធរអាទៅតាជុំចូលមកបំពល់ចាស់ហើយនិយាយវិញបនប្រភីប្រភ្លើចាស់អត់ដឹងអីទេថ្ងៃហ្នឹងដោយសារមានលោកបណ្ណានៅហ្នឹងបើគុំមានលោកបណ្ណានៅហ្នឹងតាឯងហ្នឹងបោចបោចប្រច្រាស់ហើយណានឹងក៏ប្រាប់តែឯង តែឯងសំណាងហើយបានបានលោកបណ្ណានៅនឹងកុំនៅនឹងគាត់តាមអាចារ្យនេះបាច់ទេ លូនជីនេះដាក់មែនទេណាចាអត់ទេអ៊ុយថាវ៉ាកចាស់កចាស់ឲ្យនិយាយចេញមកភ្លើចេញភ្លើងដោយសារតែដោយសារតែខ្មែរយើងមានចាក់ភ្លើភ្លើដោយចាក់កចាស់បីក្បាលហ្នឹងហើយបានកូនខ្មែរវេទនារហូតដល់សប្តាហ៍ថ្ងៃនេះដោយសារចាក់ចាក់ភ្លើដោយចាក់កចាស់បីក្បាលហ្នឹង ទេបើថានឹងរបស់ថ្ងៃហ្នឹងគេហើយឲ្យបើកវាចូលពិភពលោកផងតើមេដឹកនាំគេ គេធ្វើអ្វីខ្លះមេដឹកនាំគេគេយ៉ាងនឹងឲ្យបើកឃើញមើលក៏ដែរអត់ណាណាគេឆ្លោះគ្នានយោបាយគេស្រុកគេគេឆ្លោះគ្នាគេគេជេរគ្នាគឺដើម្បី តែរកអនាគតល្អល្អឲ្យពលរដ្ឋរបស់គេ ចំណែកនឹងស្រុកខ្មែរវិញគឺគេឆ្លោះគ្នាគេមិនមែនរកដំណោះស្រាយឲ្យខ្មែរគឺឆ្លោះគ្នាហ៊ុនសែនជាពិសេសហ្នឹងគឺមកដណ្ដើមអំណាចដើម្បី តែគ្រប់គ្រងបំផ្លាញ ថ្ងៃតទៅទៀតអាហ្នឹងវាខុសគ្នាកន្លែងហ្នឹងនយោបាយស្រុកខ្មែរវាខុសកន្លែងហ្នឹងណាកំពុងតែខ្ញុំចង់ឆ្លើយតបជាមួយអាកាស3ក្បាលហ្នឹងតែឥឡូវលោកបណ្ណាអត់ចង់ឲ្យខ្ញុំនេះអូខេហ្នឹងហើយជឿជឿចឹងហើយបើបើឆ្លើយតបណាកាចាស់បីក្បាលហ្នឹងបោះស្បែកហ៊ុនសែនឆ្ងាញ់ហ្មងចាតាមនេះមានមានឃ្លីបទៅមុខតិចទៀតពួកអាកាចាស់បី4ក្បាលហ្នឹងវានិយាយចេញមកភ្លើច្រើនណាស់ ប៉ុន្តែឥឡូវនេះលោកបណ្ណាគាត់ថាអីទៅយើងនិយាយតទៅមុខទៀតយើងចង់ឆ្លុះបញ្ចាំងអំពីភាពអយុត្តិធម៌សង្គមដែលកំពុងកើតមាននៅពេលបច្ចុប្បន្ននៅពេលបច្ចុប្បន្ននេះតែយើងចូលរួមបងប្អូនក្នុងនាមយើងជាយុវជនខ្មែរក្នុងនាមយើងជាពលរដ្ឋខ្មែរតើហ៊ុនសែននេះដែលយើងសប្ថ្ងៃនេះប្រជាពលរដ្ឋខ្មែរក្នុងស្រុកដែលកំពុងរងការគៀបសង្កត់កំពុងរងការធ្វើបាបយ៉ាងយ៉ាងខូចខើយងខ្នងពីមេដឹកនាំដល់ថោកទាបហ៊ុនសែននេះក៏ប៉ុន្តែបែរជាមានអាជនបរទេស ដែលជាទៅគ្រប់គ្រងឲ្យពានរង្វាន់ហ្នឹងវាស្មើនឹងផ្ដល់លើកទឹកចិត្តឲ្យហ៊ុនសែនបន្ត សម្រាប់ខ្មែរបន្តធ្វើកបបាក់ខ្មែរតទៅទៀតតើពានរង្វាន់ហ្នឹងជាពានរង្វាន់គឺថាបង្កប់ទៅដោយឈាមរៀបដូចជាអាវុធមួយលើកទឹកចិត្តឲ្យហ៊ុនសែនបន្តធ្វើបាបខ្មែរតើបុគ្គលម្នាក់នោះវាជាបុគ្គលតាមដែលខ្ញុំសួរប្រវត្តិថាដូចជាជនដែលធ្លាប់ជាប់គុកឯងលោកបណ្ណាបាទចាថាធ្លាប់ជាប់គុកធ្លាប់ មានទោសមានអី អញ្ចឹងបានន័យថាវាជាជនថោកទាបអញ្ចឹងវារកគ្នាឃើញណាដល់គេហៅថាអាចដៃឬរមមេដៃអញ្ចឹងឲ្យវាឆក់វាបដៅរកគ្នាពួកសុកខ្មែរសពថ្ងៃវាមិនបង្ហាញថាមេដឹកនាំម្នាក់នឹងជាមេដឹកនាំដែលមានសមត្ថភាព ដែលមេដឹកនាំនាំមកនៅភាពសុខសាន្តដល់ពលរដ្ឋទេសពថ្ងៃកំពុងបង្កភាពក្តៅក្រហាយដល់ពលរដ្ឋគ្រប់រូបភាពដឹកនាំប្រទេសតាំងពីថាប្រទេសគ្មានបំណុលរហូតបំណុលរំកោះវាមិនអត់មានសល់យើងមានដែរប៉ុន្តែឥឡូវទៅកន្លែងណាក៏ដោយ ក៏ដើរខ្ចីបុលគេគ្រប់គ្រប់លេខកន្លោះព្រោះដោយសារខ្ចីដង្ហើមសេដ្ឋកិច្ចគេដកតែឥឡូវមានអ្វីដែលខ្មែរដកដង្ហើមនៅខ្លួនឯងអត់មានទេអាហ្នឹងឯងប្រទេសអាហ្នឹងជាជនគំរូដែលគួរទទួលបានពានរង្វាន់សន្តិភាពអញ្ចឹងប្រាប់សំទានខ្លួនឯងអាម៉េចគំរូដល់សំទានគេនឹងឯងហ្នឹងហើយសុំទោសសុំទោសលោកបណ្ណារៀងក្តៅលោកជាបន្តិច ប្រកបតែលោកបណ្ណាទុកកុំអីត្រូវត្រូវធ្លាយតទៅទៀតចាលោកអូនហ្នឹងខ្ញុំអញ្ចឹងក្នុងនាមលោកបណ្ណាក៏អមាញ់មិញខ្ញុំចង់ឲ្យលោកបណ្ណាផ្ដាំផ្ញើទៅតាតានឹងតិចទៅក្នុងនាមនាមយុវជនជំនាន់ក្រោយតែមិញហ្នឹងលោកបណ្ណាបានផ្ដាំផ្ញើតែតិចពេកគេស្ដាប់បើអត់យល់ប្រាប់ឲ្យច្បាស់តិចទៀតមើលកុំឲ្យគាត់នឹងវិញវន់អញ្ចឹងបើចឹងគាត់ព្យាយាមបំពល់យុវជនខ្មែរណាកុំឲ្យគាត់ព្យាយាមបំភ្លេចការពិត តើហ៊ុនសែននឹងពិតជាជនគំរូមែនឬក៏យ៉ាងម៉េចជាមេដឹកនាំគំរូមែនដែលពិភពលោកដូចដំកើនលើកស្ទួយមែនឬក៏យ៉ាងម៉េចបងរងឯងខ្មែរវេទនាម៉ាំងម៉ាំងនារីផ្លត់ប្រាស់ចំណាក់ស្រុកដើរធ្វើកញ្ចះគេគ្រប់ច្រកលហកនឹងតើគាត់នឹងគឺជាជនគំរូដែលគួរទទួលបានពៀននឹងមែនឬក៏យ៉ាងម៉េចឡើយសូមបន្ថែមចម្លើយតិចទៀតទៅចុះចាសូមតិចទៀតមកអឺជាតាមតាមពិតទៅ តា3នាក់ហ្នឹងគាត់យើងនិយាយខ្លីទៅគ្រាន់តែជាឧបករណ៍ដូចជាឧបករណ៍ remote ឬក៏ tele សម្រាប់តែគេឲ្យគាត់ធ្វើសកម្មភាពអស់អីទៅប៉ុណ្្នឹងទេហើយហើយមិនត្រឹមតែតា3នាក់ទេវាមានច្រើនអ្នកទៀតនៅក្នុងស្រុកមានយុវជន7មករាយុវជនស្អីស្អីគេនៅក្នុងស្រុកហ្នឹងក៏វាច្រើនដែរគេតែគេបន្តអបអសាទរហើយតាមបណ្ដាញខុសស្នឹកនៅក្នុងស្រុកគេនឹងមានតាំងពី ប្រព័ន្ធសង្គមនឹងក៏មានហើយតាមទូរទស្សន៍អីហ្នឹងគេអបអរសាទរក្រឹកក្រែងហើយរឿងតាបីអ្នកហ្នឹងវាមិនចម្លែកទេគ្រាន់តែជាឧបករណ៍នៅក្រៅប្រទេស ដែលគេឲ្យគាត់ស្រែកមួយដើម្បីបន្លប់កុំឲ្យប្រជាពលរដ្ឋនៅ ក្រៅប្រទេសហ្នឹងគេហៅថាប្រឆាំងមិនពេញចិត្តទៅនឹងទង្វើសកម្មភាពរបស់ហ៊ុនសែននៅច្រើនពេកចង់ឲ្យប្រជាពលរដ្ឋក្នុងខេត្តស្រុកហ្នឹងគេយល់ថាគេចង់កូនដងចឹងណាដើម្បីបញ្យល់យើងវិញ គេគិតថាយើងនឹងជាអ្នកដែលមិនយល់យើងអ្នកមិនដឹងយើងនឹងឯងគឺជាអ្នកផ្កាប់បុកនឹងអ្នកប្រជាធិបតេយ្យឆ្លាញ់អ្នកប្រជាធិបតេយ្យនឹងជ្រុលហើយយកទៅគេគិតថាអញ្ចឹងគេចង់បញ្យល់យើងខ្ញុំមានបទពិសោធន៍មួយកាលថ្ងៃមួយគេទាញចូលគ្រប់គេទាញចូលគ្រប់ទៅ គេគេទាញចូលទៅខ្ញុំក៏សួរគេថាហេតុអីបានតែឯងទាញខ្ញុំចូលគ្រប់គេថាទាញតែឯងយកទៅបដៅបដៅណែពួកណែឯងនឹងនៅភ្លើណា នៅភ្លេងភ្លើនៅមិនដឹងអីទេមានតាំងពីម៉ែក្មេងគ្រូភាសាអីនឹងទាំងអស់នឹងចូលក្នុងក្រុមហ្នឹងគេប្រាប់អញ្ចឹងអញ្ចឹងបែរចូលផុតដែរខ្ញុំមកខ្ញុំខ្ញុំគិតថាអញ្ចឹងខ្ញុំមិនមិនមិនចេះដូចអ្នកទេខ្ញុំរៀនបានតិចតួចខ្ញុំមិនអាចចេះដូចអ្នកទេខ្ញុំនៅ នៅស្ទើភ្លើងណាស់តែការស្ទើរបស់ខ្ញុំពួកខ្ញុំអ្នកខាងប្រទេសអ្នកវិទ្យាតបតៃនេះគឺស្ទើភ្លើង ពិតមែនប៉ុន្តែខ្ញុំដើម្បីការពារជាតិតៃសេរីភាពយុត្តិធម៌ជូនបងប្អូនហើយខ្ញុំឈឺចាប់ចំពោះភាពអយុត្តិធម៌ចំពោះការបាត់បង់ទឹកដីរំលោភពៀនគ្រប់បែបគ្រប់យ៉ាងដែលជាពិសេសការបាត់បង់ទីទ្រព្យសម្បត្តិរបស់ខ្មែរគ្រប់បែបគ្រប់យ៉ាងនោះយើងឈឺចាប់ចំណុចហ្នឹងហើយវាផ្ទុយនឹងអ្វីដែលអស់លោកអ្នកលើកឡើងមកសិតសឹងតែជាគំរូមេដឹកនាំគំរូអីខ្មោចយកអីហ្នឹងវាសិតសឹងតែវាផ្ទុយនឹងចរន្តនៃនៃការចង់បានរបស់ប្រជាពលរដ្ឋខ្មែរដែលប្រជាធិបតេយ្យជាមួយពិភពលោក ចឹងសារនឹងក៏ផ្ញើទៅអ្នកដែលជាឧបករណ៍នឹងថានឹងលំមុំគាត់ថាលំមុំបងបានហើយយើងធ្វើទាំងបំពេញបំពេញនោះវាខាត់តែពេលវេលាខាត់តែទឹកមាត់គ្មានអ្នកណាគេទៅគ្រប់គ្រងគេទៅស្រឡាញ់យើងទេអានឹងមនុស្ស3 4នាក់ហ្នឹងនឹងឧបករណ៍ដែរគាត់អត់ការងារធ្វើគាត់ធ្វើទៅណាតែគាត់ការងារធ្វើគាត់បានប្រាក់ខែតិចតួចលុយកាក់តិចតួចគាត់ចេះតែធ្វើទៅដើម្បីផលប្រយោជន៍នឹងការចិញ្ចឹមក្រពះរបស់គាត់ចង់តែភាពវិនិច្ឆ័យកម្មរបស់ជាតិមាតុភូមិ ភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋខ្មែររាប់រាប់រយរាប់លានករណីនៅក្នុងសុខខ្មែរយើងមិនអាចមើលឃើញយើងមើលរំលងនៅភាពអយុត្តិធម៌នឹងគឺហាក់បីដូចជាថាយើងចូលរួមដៃជាមួយនឹងឃាតករចូលរួមដៃជាមួយជនទុច្ចរិតចូលរួមដៃជាមួយមេរំដំដែលបង្ហាញនៅគំរូអាក្រក់នឹងបង្កើតនៅគំរូអាក្រក់ដល់យុវជនបន្តវេនតែអ្វីដែលសារតានឹងគាត់ការពារនឹងសុទ្ធតែជាការការពារខុស គោលការណ៍ហើយខុសនឹងការអប់រំជាលក្ខណៈជាស្តង់ដាអន្តរជាតិគេអប់រំមនុស្សឲ្យឲ្យល្អត្រឹមត្រូវឈលលើគោលការណ៍នៃសុចរិតយុត្តិធម៌ត្រឹមត្រូវមិនមែនអប់រំបំពីបំពីទាំងអយុត្តិធម៌ទាំងភាពមិនត្រឹមត្រូវនោះក៏អប់រំមនុស្សឲ្យឲ្យគ្រប់គ្រងដែរវាខុសនឹងស្តង់ដាអន្តរជាតិ សូមចូលរួមបន្តអឺចប់លោកបណ្ណាខ្ញុំនៅមិនអត់ចិត្តធម្មតាចាស់ចាស់តើតែបដៅចេះស្ដាប់ចាស់ឲ្យឲ្យយើងស្ដាប់ចាស់ព្រៀនបដៅចប់បើចាស់ចេញចេញមកនិយាយភ្លើអញ្ចឹងគួរវាយ៉ាងម៉េចទៅវិញធម្មតាគេក្មេងត្រូវឯងរឿងតែទុំតែតែជារួមទៅរឿងមនុស្សវាមិនថាចាស់ឬក្មេងបរោះស្ត្រីទេ តែមានរឿងថាតែ ភាពអវិជ្ជានឹងគ្រប់សង្កត់ហើយហើយតែលៀបសការៈនឹងវាគ្រប់សង្កត់ហើយហើយអាភាពងប់ងល់នឹងវាវាខ្លាំងហើយវាវាបាត់បង់ការពិតហើយបាត់បង់ការអៀនខ្មាស់បាត់បង់នៅសច្ចធម៌បាត់បង់នៅយុត្តិធម៌ហើយវាមើលអត់ឃើញទេវាតែរបាំងនឹងវាវាធំណាស់របាំងនៅធំណាស់ឃើញអ្នកខ្លះចាស់ចាស់មែនទែនចូលមកជេរយើងហើយខ្ញុំធ្លាប់មកឃើញ គេចូលមកខមមិនជេរច្រើនណាស់កាលនៅជាប្រសងឡាយអីគេថាបើណឯងខ្លាំងអី សឹកទៅធ្វើនយោបាយទៅខ្ញុំថាអត់អីទេថ្ងៃណាមួយខ្ញុំក៏សឹកទៅធ្វើនយោបាយខ្ញុំអត់ខ្លាចអីណែអ្វីដែលណែឯងនិយាយទេណែឯងទេដែលដែលជាមនុស្សកំសាក់កំសោយបំផុតដូចមើលណែឯងចឹងមិនថាមានភ្នែកអត់ភ្នែកមានភ្នែកអត់ប្រស្រីមិនបានពិចារណាអីអីដល់ពេលខ្ញុំខ្ញុំនឹកខ្ញុំដំឡាភាពឬខ្ញុំបង្ហាញការពិតខ្ញុំអត់ទៅខ្លាចអីមានអ្វីដែលជាអាកំបាំងធ្វើខ្លាច រឿងការពីសុចរិតភាពតម្លាភាពនិងការពីភាពការពីភាពត្រឹមត្រូវរឿងអីទៅខ្លាចទៅក្នុងកលៈទេសៈយ៉ាងណាក៏មិនខ្លាចដែរហ្នឹងហើយឥឡូវសេះសល់សូមឲ្យទុកឲ្យនឹងទាវបន្តដល់គូភាសាបន្តចាអញ្ចឹងសូមជឿសូហ្វីអាហ្នឹងហើយខ្ញុំតតចាក់សម្លេងតានហ្នឹងបានបកស្បែកបាន ស្រួលហ្នឹងហើយអត់អីឥឡូវយើងនិយាយថែមទៀតទេព្រោះអីចា តែអ្វីដែលខ្ញុំចង់និយាយហ្នឹង តាមធម្មតាយើងអត់មានចាំបាច់ផ្ដល់តម្លៃឲ្យអាកញ្ចាស់3ក្បាលនឹងទេព្រោះអីជាកិច្ចការរបស់វាដោយលោកអូនបាននិយាយចឹងគឺជាការរបស់វាគឺជាដៃជើងរបស់គេដើម្បីតែបញ្ជើញបញ្ជើញអាឃាតកហ្នឹងឲ្យវាសម្រាប់ផ្នែកបន្តទៅទៀតហ្នឹងឯងហ្នឹងហើយព្រោះពួកអាអស់ហ្នឹងខ្លះនៅក្រៅប្រទេសណាគឺវាវាវាវាអត់បានបើកភ្នែកមើលការដឹកនាំរបស់គេទេវាមកនៅប្រទេសគេ មានការងារធ្វើមានអ្វីសពបែបយ៉ាងអស់យើងនិយាយជាការងារសាមញ្ញការងារក្នុងរោងចក្រសាមញ្ញសោះ តែវារស់ស្រួលស៊ីស្រួលវាមានលុយដើរវ៉ាកងសពបែបទាំងអស់មានលុយទាំងជួយក្រុមគ្រួសារវាតែយើងប្រៀបធៀបនឹងស្រុកខ្មែរយើងអត់ចង់ប្រៀបធៀបទេប្រៀបធៀបនឹងស្រុកខ្មែរសូម្បីតែរោងចក្រណាខ្លួនឯងបកកើតខ្លួនឯងវាអត់មានផងយករោងចក្រអាកំពេចអាកំប៉ុកយកមកពីស្រុកចិនធ្វើជាកញ្ចែកចិននៅលើទឹកដីរបស់យើងហើយនៅប្រាក់ខែអត់បានច្រើនទៀតយើងគិតមើលតែប៉ុណ្្នឹងទៅណា ហើយណាមួយអាហ៊ុនសែននេះវាអត់ដែលមានទទួលខុសត្រូវក្នុងអាយុជីវិតរបស់ពលរដ្ឋខ្មែរទេពលរដ្ឋខ្មែរស្លាប់ជារឿយរឿយស្លាប់មានបញ្ហាស្លាប់ជាច្រើនអត់ដែលទទួលខុសត្រូវទេ វាអត់ដែលឈឺខ្វះថ្ងៃនឹងអាយុជីវិតរបស់ពលរដ្ឋខ្មែររោគដំណោះស្រាយឲ្យខ្មែរជាទូទៅទេគឺវាចេញមកតែកាំងណាអាណានិយាយដើមអញអាណា ថាអញយ៉ាងម៉េចអាណាថាអញយ៉ាងម៉េចគឺវាណាចូលចិត្តតែយកពេលវេលាពេលវេលារបស់ខ្លួនឯងដែលជាមេដឹកនាំណា អត់ត្រូវយកអាពេលវេលានឹងមកតាមដានអ្នកអ្នកអ្នកអ្នកលេង Facebook ណាដែលជាគេបជាបចៅគេរិះគន់គឺវាចូលចិត្តតាមដានអញ្ចឹងតែកិច្ចការរបស់វាត្រឹមត្រូវវាអត់ធ្វើទេពីព្រោះអីព្រោះវាជាកញ្ចេះយួនឬកញ្ចេះចិនកិច្ចការរបស់វាគឺវាកំប្រាប់ខ្មែរវាមើលខ្មែរណាណាដែលស្នេហាជាតិគឺកិច្ចការវាគ្រាន់តែមើលខ្មែរដើម្បីកុំឲ្យតដៃមើលខ្មែរកុំឲ្យតែណាឲ្យឲ្យដើរតាមគោលការណ៍របស់វាអានឹងគឺជាកិច្ចការរបស់ហ៊ុនសែនហ្នឹងហើយ ចឹងហើយបានវាអត់ទៅខ្វល់រឿងធំដុំគឺវាអត់មានសមត្ថភាពទៅរកដំណោះស្រាយព្រោះវាអត់មានសមត្ថភាពទៅរកដំណោះស្រាយព្រោះវាជាឆ្កែរបស់យន្តចិននៅលើប្រទេសខ្មែរណាគេអត់វាអាចអត់អាចរកដំណោះស្រាយខ្មែរអាកន្លែងហ្នឹងបើពួកអានេះនៅក្រៅប្រទេសវាប្រាភ្លើវាអត់ដឹងខ្ចោលអីអាហ៊ុនសែនជាអ្នកណាក៏ដឹងដែរអាហ៊ុនសែនសម្រាប់ណាលោកអឺឈុតវុធីណាជាវិជាលោកកែមលីហើយនឹងទុសិថាជាច្រើនទៀតដែលយើងកំពុងតែរកយុទ្ធធម៌ឲ្យគាត់សួរថា តែពួកវាមានរោគយធមានមានមានមានរោគដំណោះស្រាយឲ្យពលរដ្ឋខ្មែរជនរងគ្រោះឲ្យអត់ទេគឺបំភ្លេចចោលតែម្ដងកន្លែងហ្នឹងហើយដែលយើងមើលឃើញថាហ៊ុនសែនគឺជាមេឃាតកោសម្រាប់ខ្មែរណាហើយអាពួកឆ្កែប្រហែលក្បាលអ្នកដែលគ្រប់គ្រងហ៊ុនសែនហ្នឹងគឺសិតតែមានបកវាពួកវានៅក្នុងស្រុកខ្មែរហ្នឹងហើយបើវាគ្រប់គ្រងអញ្ចឹងទេអ្នកខ្លះគេចូលមក comment សូហ្វីសុំកាត់មួយវាថាចុះនាងឯងបានជួយអីខ្លះដល់ជាតិហើយអានេះកំពុងតែអាខ្លាំង7សម្ដានមែននឹងកំពុងតែជួយហ្នឹង កំពុងនិយាយនឹងកំពុងជួយហ្នឹងយើងមិនចាំបាច់យកលុយទៅជួយទៅចោះចែកបងប្អូនឯងលុយរាប់លានរាប់សែនយកទៅចែកទេណាគ្រាន់តែអង្គុយនិយាយដាស់តឿនខ្មែរហ្នឹងគ្រាន់តែបញ្យល់ខ្មែរពីរឿងសិទ្ធិរបស់ខ្មែរពីរឿងប្រជាធិបតេយ្យពីការរស់នៅពីអ្វីសពបែបទាំងអាហ្នឹងគឺជាការជួយហើយពីព្រោះនរណាក៏ដឹងដែរប្រទេសខ្មែរគឺជាប្រទេសដែលគ្រប់គ្រងទៅដោយយួន ខ្មែរហ៊ុនសែនដើរតាមគោលការណ៍របស់យួនអញ្ចឹងទេមានពលរដ្ឋខ្មែរខ្លះខ្លះដែលគាត់នៅស្រុកខ្មែរគាត់ដឹងតែគាត់អត់អាចនិយាយបានអញ្ចឹងយើងនិយាយជំនួសគាត់គឺជាការជួយបាត់ហើយតែពួកអាបាក់ភ្លើងវាបាក់ភ្លើងអញ្ចឹងខ្ញុំសូមតបទៅ comment មុនទៅនេះដែលគេថាពួកយើងច្នៃនឹងអាសម្ដេចដៃចោណា ប្រាប់ទៅសម្ដេចតែចោលគ្មានអាណាគេច្នៃទេគ្មានអាណាទៅច្នៃជាមួយអាមនុស្សកុំរក់ដេកឆានទេមនុស្សខោតទៀតចឹងសុំមិនច្នៃទេហើយមិនចង់យកកម្ពុជាតាមទេគាត់និយាយទទួលបានអាមេដៃនិយាយទទួលបានគឺមេដៃដេកឆានហ្នឹងអាណាទៅទៅច្នៃដេកឆានហ្មងដេកឆានហ្នឹងអំពើអាក្រក់អស់គេណាគេគេគេគេធ្វើបានបានយ៉ាងងាយតែអំពើល្អពិបាកហ្នឹងណាអំពើល្អធ្វើអី110ឆ្នាំ20ឆ្នាំណាគឺវាពិបាកណាគឺយូរបំផុត ពិបាកទទួលបានមេដៃតែអំពើអាក្រក់តែអំពើល្អធ្វើ40ឆ្នាំអំពើអាក្រក់ចូលបន្តិចគឺវារលាយបាត់អញ្ចឹងទេហ៊ុនសែនសពថ្ងៃដឹកនាំ40ឆ្នាំទទួលមេដៃបានណាគឺមេដៃដេរឆានហើយណាទៅទៅទៅទៅខ្វំប្រមដេរឆានណាទៅចំណែកមនុស្សដេរឆានអញ្ចឹងយើងកំរាល់ថ្ងៃនេះពលរដ្ឋខ្មែរស្រុកត្រង់កំពុងតែធ្វើខ្លួនឲ្យខ្លាយទៅជា មនុស្ស មនុស្សដែលល្អមនុស្សជាគំរូក្នុងពិភពលោកថាយើងពលរដ្ឋខ្មែរស្រូតត្រង់គឺយើងស្រឡាញ់ប្រទេសយើងណាយើងយើងយើងមិនចង់ឲ្យប្រទេសយើងបាត់បង់ទេអញ្ចឹងហើយយើងកំពុងតែធ្វើខ្លួននៅក្រៅផ្ទះកំពុងតែធ្វើយ៉ាងម៉េចក៏ដោយទៀមទាណាឲ្យខ្មែរយើងមានលទ្ធិប្រជាធិបតេយ្យកុំឲ្យគេមើលងាយថាខ្មែរយើងគឺជាមនុស្សគំរូគឺជាជនជាតិគំរូដឹងហើយឮហើយយួនកំពុងតែសម្លាប់ខ្មែរយួនកំពុងតែធ្វើបាបខ្មែរចុះហេតុអីបានយើងមិនងើបមកយើងមិនចេញមកតបអញ្ចឹងយើងដែលអាចនិយាយបានគឺយើងនិយាយ ថាខ្មែរអត់មានស្ទក់ខ្មែរអត់មានខ្លាចខ្មែរអត់មានអ្វីទាំងអស់ខ្មែរកំពុងតែធ្វើការតបតែតែខ្មែរគម្រោះបំផុតគឺអាហ៊ុនសែនដេតឆានហ្នឹងវាកំពុងតែគម្រោះហើយអាណាទៅយកចិត្តទុកដាក់មកអាគម្រោះហ្នឹងណាណាចង់ទៅជ្រៀតជ្រែងជាមួយអានរោហ្នឹងណាភ្លឺអីអាណាទៅច្នៃនោះឈួតចឹងមកយ៉ាអាចឈួតនឹងធ្វើបានដូចតែគ្នាហ្នឹងយ៉ាកំទោសហ៊ុនសែនវាមិនដែលមេដៃអាណាក្នុងពេលមួយឆ្នាំមេដៃដល់ល្បីបានន័យថាវាសាអាក្រក់ច្រើនណាស់បានន័យថាបានបានទទួលផ្ទាល់ផ្ទាល់ដូចសុភីគាត់ប្រាប់ចឹងគាត់ មិនងាយទទួលបានទេណាហ្នឹងហើយមិនងាយទេមិនងាយទេអាអំពើល្អនោះមិនងាយមិនងាយគេឲ្យទេណាគុំថាហ៊ុនសែនបានមេដៃប៉ុណ្ណឹងតែគេទទួលស្គាល់ណាគេគ្មានអាណាគេទទួលស្គាល់ទេមេដៃគឺមេដៃចោលណាអរគុណច្រើនសូហ្វីនឹងបានឆ្លើយតបប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយនឹងវាឲ្យវាភ្លឺខួរខ្លះផងឥឡូវយើងងាកមកលោកបណ្ណាវិញក្រោយពីចាក់សិក្ខាបទហើយឥឡូវនេះលោកបណ្ណាបានចាក់ពីសិក្ខាបទហើយ មកជាថាអ្នកអីបើមកជាធម្មតាហើយអាចមើលថាងាយស្រួលក្នុងការចូលរួមនៅសកម្មភាពក្នុងការជួយទៅដល់សង្គមជាតិយើងដែរឥឡូវនេះបានរៀបគម្រោងនៅផែនការច្បាស់លាស់យ៉ាងម៉េចហើយដែរលោកបណ្ណាចាក់សូមជួយលោកបណ្ណាជួយរៀបរាប់ចំណុចទាំងនេះដើម្បីជួយដល់សង្គមជាតិនេះដល់បងប្អូនយើងបានដឹងផងសំណួរដូចជាសំណួរចាក់ដោតបន្តិចហើយសំណួរចំបន្តខ្លួន តែប៉ុន្តែខ្ញុំក៏ធ្លាប់បាននិយាយពេលមុនថាថ្ងៃលាចាក់សិក្ខាដែរដែលក្រមវត្តមានលោកធាននៃទីសំស៊ីគាត់ចូលរួមនោះខ្ញុំក៏បាននិយាយនៅមុខវត្តមានគាត់តហើយក៏ដូចជាជាមួយសហការីគាត់ហើយជាផ្សេងតើតើនឹងគោលដៅរបស់ខ្ញុំដែលខ្ញុំត្រូវធ្វើបន្តក្រោយខ្ញុំលាចាក់សិក្ខាបទខ្ញុំទី1គឺ ការងារផ្ទាល់ខ្លួនគឺខ្ញុំត្រូវស្វែងរកការងារធ្វើដោយមាន ក្របខ័ណ្ឌក្នុងការងារមួយងាយស្រួលខ្ញុំធ្វើអីផ្សេងទៀតបានដោយងាយហ្នឹងហើយងាយដូចថាអាចថាយើងដឹងហើយជីវិតជាកុហកត្រូវតែមានអីជាជាកម្មសិទ្ធិផ្ទាល់ខ្លួនចាមិនថាតែប្រពន្ធកូនឬក៏ការងារត្រូវតែកម្មមានកម្មសិទ្ធិផ្ទាល់ខ្លួនហើយក្រៅពីរឿងផ្ទាល់ខ្លួនគឺរឿងសង្គមជាតិជាគោលដៅមួយដ៏មុតស្រួច ដែលខ្ញុំមិនអាចខកខាន ហើយដែលខ្ញុំមិនអាចគ្មាននរណាម្នាក់អាចមកមកបញ្ឈប់ខ្ញុំបាន ព្រោះវាជាឆន្ទៈមនសិការដំគតិរបស់ខ្ញុំខ្ញុំគិតថាអ្វីអ្វីគ្រប់យ៉ាងខ្ញុំស្ទើរតែលះ បង់អស់ហើយប៉ុន្តែរឿងគោលដៅនៃជាតិមាតុភូមិរបស់ខ្ញុំខ្ញុំក៏អត់លះបង់ទេប៉ុន្តែក្នុងបដូរសកម្មភាព ពីបព្វជិត ពីប្រសង់មកកុហកមកពីជាមនុស្ស ដោយបងប្អូន ជាប្រដ្ឋដោយបងប្អូនអញ្ចឹងហើយអញ្ចឹងនឹងបន្តកម្មវិធីក្នុងជីវភាពនយោបាយតទៅទៀតបំរើការពារជាតិសង្គ្រោះជាតិជាមួយនឹងបងប្អូនដើម្បីទាមទារសេរីភាពយុត្តិធម៌ក៏ដូចជាលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាប្រដ្ឋខ្មែរយើងទាំងអស់គ្នាសូមអរគុណ ចាអរគុណច្រើនអញ្ចឹងបានសេចក្តីថាផ្លាស់ប្ដូរតែសំលៀកបំពាក់ស្បង់ជីពើពីព្រះសង្ឃមកក្រហោះទេមិនផ្លាស់ប្ដូរឆន្ទៈនិងឧត្តមកតេទេគឺនៅតែមានគោលដៅសម្រុកទៅមុខជានិច្ច ហើយគោលដៅចម្បងបំផុតគឺយើងចង់បានការផ្លាស់ប្ដូរមួយពិតប្រាកដនៅក្នុងប្រទេសកម្ពុជាយើងចង់ឲ្យប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដលុបបំបត្តិចោលឲ្យបាននៅការរំលោភសិទ្ធិមនុស្សនិងការរំលោភបំពាននិងភាពអយុត្តិធម៌សង្គមដែលកំពុងកើតមានសក្តិដល់សប្តាហ៍នេះហើយអ្វីដែលយើងចង់បាននោះគឺការបញ្ចប់និតនភាពនៅស្រុកខ្មែរសប្តាហ៍នេះ និតនភាពនៅស្រុកខ្មែរនេះបើកូនខ្មែរទាំងអស់មិនចាប់អារម្មណ៍មិនចូលរួម ទេណាយើងកុំសង្ឃឹមថាយើងអាចបញ្ចប់បាន ការបញ្ចប់និតនភាពនៅស្រុកខ្មែរបានគឺបញ្ចប់រោគបំបត្តិឲ្យបានអូក្បាលអាជ្រុះអាចការអាហ៊ុនសែននេះទម្លាក់ចោលឲ្យបានកុំគ្រប់ត្រអាជនថោកទាបនេះអានឹងហើយគឺជា ដែលអ្វីដែលយើងទាំងអស់នេះកំពុងចូលរួមហើយក្នុងនាមដែលយើងជាកូនខ្មែរនៅក្នុងនោះក៏មានលោកខមណាមួយដែរ តែពីមុនលោកគឺជាព្រះសង្ឃឥឡូវនេះលោកបានសឹកហើយលាចាក់ស្ថាប័នមកជាក្រហមធម្មតាដើម្បីមានភាពងាយស្រួលណាងាយស្រួលក្នុងការចូលរួមនៅក្នុងសង្គមដើម្បីបង្ហាញអំពីថាយុទ្ធនាការមួយបើថាពុះគឺថាឲ្យមោះមុតកាន់តែខ្លាំងទៅទៅមុខទៀតយើងនឹងធ្វើដំណើរឆ្ពោះទៅមុខទាំងអស់គ្នាដើម្បីចូលរួមរបស់ជាតិយើងឲ្យរួចផុតពីក្រញាំបិសាចនៅអកតជនដ៏ថោកទាបម្នាក់នេះចាសូហ្វី ចាអញ្ចឹងខ្ញុំសូមឲ្យសូហ្វីចូលរួមបន្តទៀតហើយក៏ចង់មានសំណួរអីសួរទៅដល់លោកបណ្ណាចាសូមអញ្ជើញអឺដូចមានសំណួរទេខ្ញុំចង់សំពងហ៊ុនសែនច្រើនជាងសំណួរបាទសូមសូមសូមជឿបាទសូមសូមសូមជឿសូហ្វីជឿជឿបន្តទៅសូហ្វីបន្តទៀតទេមិនខ្វេកណាចាហ្នឹងគាត់ថាសំខាន់ក៏ខ្ញុំចង់ឲ្យអឺ លោកបណ្ណាចង់បង្ហាញអំពីគោលដៅចម្បងចាក់គោលដៅចម្បងទៅមុខដែលលោកបណ្ណាដែលត្រូវធ្វើណាអ្វីដែលថាយើងត្រូវមានផែនការទៅមុខផែនការចម្បងបាទចង់និយាយពីរឿងផែនការចម្បង ដែលយើងទៅធ្វើនៅចំពោះមុខយើងដូចអ្វីដែលយើងបានដឹងបានជៀបទាំងអស់គ្នាហើយថាអំពីរឿងប្រទេសជាតិជាតិយើងប្រជាប្រដ្ឋយើងកំពុងតែត្រូវការអីសម័យ គឺត្រូវការខ្លាំងណាស់គឺសេរីភាពយុត្តិធម៌លទ្ធិប្រជាធិបតេយ្យត្រូវការកាពះត្រូវការអាហារច្រកកាពះបំពេញកាពះអាហារប្រចាំថ្ងៃគឺត្រូវការដើម្បីរស់ហើយទន្ទឹមនឹងការរស់របស់ពួកគាត់ទៅកើតវាអាស្រ័យទៅលើ ស្ថានភាពនយោបាយសេដ្ឋកិច្ចសង្គមនឹងវាក៏ហៅថាវាវិវត្តទៅល្អប្រសើរវាមានសុខដុមនីយកម្មក្នុងសង្គមនឹងត្រឹមត្រូវអញ្ចឹងបានទៅពួកគាត់នឹងមានលទ្ធភាព មានជីវភាពរស់នៅ សំរុំហើយមានការអភិវឌ្ឍគ្រួសារគាត់បានល្អប្រសើរហើយបើសង្គមនឹងរបៀបហ្នឹងហ្នឹងឯងមួយអាណត្តិទៅមួយអាណត្តិហ្នឹងក្រោយពីបោះឆ្នោតមកมันឃើញជាការអភិវឌ្ឍទៀតដុំកពួនទេហើយគ្មានអីអីជាដុំកពួនអ្វីជាច្បាស់លាស់ទេប៉ុន្តែបើមានការអភិវឌ្ឍនៅទីណាទីនោះគឺប្រជាប្រដ្ឋរងទុកវេទនាស្រែកទៅហូយំគ្រប់ទីកន្លែងហើយជាក់ស្ដែងថ្មីថ្មីខ្ញុំសូមបើកវងកញ្ចក់មួយទៀតតើតើនឹងការអភិវឌ្ឍនៅពលានយន្តហោះនៅក្នុងខេត្តកណ្ដាល នៅក្រុងតាខ្មៅហើយដែលមានន័យថាដែលកាត់ភ្ជាប់ដីពីស្រុកកណ្ដាលស្ទឹងពីស្រុកបាទីខេត្តតកែវហើយពីស្រុកស្អាងប្រហែលហ្នឹងហើយកាត់មកឲ្យដីពលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅហ្នឹងហើយនៅក្នុងគោលនយោបាយនៃការប្រវត្តិពលានយន្តហោះអន្តរជាតិហ្នឹងគឺមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់ប្រជាពលរដ្ឋជាពិសេសគឺពុំមានសំណងសំរុំដល់ពួកគាត់ ក្រោយពីគេថាទៅទិញដីឃ្លីពួកគាត់ស្រែចម្ការពួកគាត់នឹងគឺมันបានគេថាដោះស្រាយតាមគោលនយោបាយត្រឹមត្រូវឲ្យស័ក្តិសមតម្លៃហាងឆេងទីផ្សារដីទីផ្សារទ្រព្យសម្បត្តិរបស់ពួកគាត់ដែរដែលផលដែលជួបនឹងផលប៉ះពាល់ទេហើយពួកគាត់ពីច្រើនគាត់មិនមិនព្រមទទួលយកនៅ សំណងហ្នឹងទទួលយកទៅវាវាមិនសមរុំហើយវានិយាយថាมันអាចពួកគាត់ទទួលយកបានអញ្ចឹងមានការតវ៉ាទៀមទាប៉ុន្តែគេដាក់កម្លាំង កម្លាំងសមត្ថកិច្ចនឹងមានតាំងពី PM ប៉លីសទៅហ៊ាននឹងខ្វាត់ខ្វែងគ្រប់បែបគ្រប់យ៉ាងបង្ខំឲ្យពួកគាត់ទទួលយកនៅគោលនយោបាយទទួលយកដំណោះស្រាយបើទឹកដីថាការអភិវឌ្ឍនៅទីណាគឺទឹកភ្នែកបរដ្ឋនឹងទៅហូយមនៅទីហ្នឹងគឺទឹកភ្នែកនឹងខ្លាយទៅជាទឹកស្ទឹងទឹកបឹងអស់ហើយគ្រប់ទីកន្លែងគ្រប់ ទីកន្លែងគ្រប់ពេលវេលានៃការអភិវឌ្ឍហ្នឹងយើងឃើញហើយនឹងជាជាជ្រុងមួយនៃនៃនៃការអភិវឌ្ឍនៅពលានយន្តហោះអន្តរជាតិក្រុងតាខ្មៅហ្នឹងហើយជ្រុងទី2គឺតកតងនឹងការអភិវឌ្ឍការពុះជ្រៀកដីចែកគ្នានៅបឹងតមុកដីបឹងតមុករាប់ពាន់ហិកតាទៅគេពុះជ្រៀកឲ្យទៅអ្នកណាអ្នកណាដែរដោយថាក្រសួងស្ថាប័នណាដែលគេថាការពីអំណាចឲ្យពួកប្រជាការការពីអំណាចឲ្យហ៊ុនសែនអឺ និងអាក្រសួងស្ថាប័នហ្នឹងត្រូវទទួលបាននៅគេហៅដីឃ្លីគេបំលែងដីហ្នឹងឲ្យទៅជាដីអនុប្រយោគដីរបស់រដ្ឋទៅឲ្យទៅជាដីរបស់ឯកជនឬក៏ដីអីចឹងទៅដើម្បីយកទៅអភិវឌ្ឍយកទៅកសាងគេចែកគ្នាហើយមិនត្រឹមតែចែកឲ្យក្រសួងស្ថាប័នយកទៅកសាងអភិវឌ្ឍប៉ុណ្ណឹងទៅចែកឲ្យគ្រួសារបពុតកូលហ៊ុនហ្នឹងគឺច្រើនសន្ធឹកសន្ធាប់មែនទែននៅដីបឹងតមុកដែលជាទ្រព្យសម្បត្តិ ដ៏កម្រដ៏មានតម្លៃដែលមានលក្ខណៈប្រវត្តិសាស្ត្ររបស់ដូនតា ខ្មែររាប់ពាន់ឆ្នាំមកហើយតែត្រូវត្រូវបំផ្លាញក្នុងកណ្ដាប់ដៃដៃចោដៃជោហ៊ុនសែនសម័យហ្នឹងយើងឃើញទាំងអស់គ្នាហើយវាជារឿងហានិភ័យហើយយើងដឹងហើយការអភិវឌ្ឍដែលមិនបានពិនិត្យទៅលើគេថាផលប៉ះពាល់ឲ្យបានត្រឹមត្រូវការអភិវឌ្ឍគ្មានស្តង់ដារគ្មានបច្ចេកទេសការអភិវឌ្ឍដែលឃើញតែពីផលប្រយោជន៍ សួនតួបពុតកូលពួកខ្លួនឯងប៉ុណ្ណឹងមិនមិនបានគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែររាប់រាប់លានគ្រួសាររាប់លានអ្នកហើយជាពិសេសផលប៉ះពាល់ដល់ទីក្រុងទាំងមូលកាលណាបើលុបបឹងទៅមុខទៅបឹងតពុនអស់ទៅ គឺបានន័យថាទឹកនឹងធ្លាប់តែជាអាងស្តុកទឹកដល់ធំហើយអញ្ចឹងទៅអាងស្តុកទឹកក៏អត់មានទឹកទឹកចំនួនខែប្រាំងក៏ដោយខែណាក៏ដោយតែមួយមេធំមកខ្លាយជាកន្លែងជាកន្លែងអុំទូកហើយនៅទីក្រុងភ្នំពេញហ្នឹង ទីក្រុងគុជទីក្រុងគុជនេះคล้ายជាទីក្រុងដែតបន្តថាសម្រាមដែតពេញទីក្រុងហ្នឹងហើយយើងឃើញជាក់ស្ដែងនេះហើយគឺជាការប្រវត្តិខុសទិសមិនត្រឹមតែដឹកនាំនយោបាយខុសទិសទេប្រច្រាស់ទិសទេការប្រវត្តិក៏ប្រច្រាស់ទិសប្រច្រាស់គ្រប់បែបគ្រប់យ៉ាងហើយអញ្ចឹងអត់មានអីចម្លែកទេហើយការទទួលនៅពៀនអីសន្តិភាពសន្តិភ័យអីហ្នឹងគឺជាពៀនមួយគ្រាន់តែជាប្រឆោតប្រឡប់មេដឹកនាំដែលគេថា ខ្វះការពិចារណាខ្វះក្នុងការទទួលខុសត្រូវខ្វះក្នុងការដោះស្រាយផលប៉ះពាល់អស់ទៅនេះសូមអរគុណសូមបញ្ចប់ប៉ុណ្ណឹងសូមចាអរគុណច្រើនលោកបណ្ណាចាខ្ញុំសូមឆ្លើយតបនឹងសំណួរវិញគឺថាហេតុអីបានយើងមិនទៅជេរនឹងអ្នកឲ្យពៀននឹងទៅខ្ញុំខ្ញុំសូមឆ្លើយតបអ្នកណាក៏ដឹងដែរអ្នកឲ្យពៀននឹងគឺជាអង្គការមួយ ដែលគេរកស៊ីធម្មតាគេរកស៊ី ហ្នឹងហើយគេរកស៊ីបើហ៊ុនសែនមិនយកលុយទៅទិញគេគេអត់ឲ្យទេចុះបើអញ្ចឹង អង្គការហ្នឹងហេតុអីមិនឲ្យមិនឲ្យពៀនមកប្រទេសខាងប៉ែកយុរ៉ុបផងទៅសហរដ្ឋអាមេរិកផងទៅបារាំងទៅកន្លែងណាផងមិនចាំបាច់ឲ្យតាហ៊ុនសែនហ្នឹងណាជាការរកស៊ីរបស់គេបើសារតែប្រទេសគេដតីដតីហ្នឹងគេមិនមែនយកអាពៀនហ្នឹងមកបើកពលរដ្ឋគេគេអត់ខ្វល់នឹងអាពៀនហ្នឹងទេគេយកលុយទៅទិញបានដូចតែគ្នាហ្នឹងហ្នឹងហើយ ព្រោះគេដឹកនាំប្រទេសគេមិនមែនដឹកនាំដើម្បីចង់បានពានទេគេដឹកនាំដើម្បីឲ្យជីវវិតពលរដ្ឋគេជីវភាពពលរដ្ឋគេឲ្យមានសេចក្តីការរស់នៅថ្លៃថ្នូរណារស់នៅឲ្យសមជាមនុស្សម្នាហូបចុកស្អាតបាតសុខភាពសពបែបយ៉ាងទាំងអស់អនាគតពេលចាស់ពេលឈឺពេលស្កាត់អីគឺគេមើលថែទាំអញ្ចឹងរឿងអីគេចាំបាច់ទៅយកលុយទៅទិញអាពាននឹងវាមកណាវាខុសពីអាមេដឹកនាំអាហ៊ុនសែនអាខ្វាក់ហ្នឹង វាអត់រកដំណោះស្រាយឲ្យពលរដ្ឋខ្មែរវាអត់ធ្វើអ្វីដើម្បីពលរដ្ឋខ្មែរប៉ុន្តែវាដើរបោកទាវាលក់សពបែបចឹងដើម្បីយកលុយទៅទិញអញ្ចឹងព្រោះវាដឹកការដឹកនាំរបស់វាវាមហន្តរាយអ្វីអ្វីគឺមហន្តរាយដោយសារ40ឆ្នាំនេះមានតែការទិញការសម្លាប់ការគម្រាមកំហែងហ្នឹងហើយទើបវាយកលុយទៅទិញនឹងបានពៀនហ្នឹងហើយហើយយើងទៅជិះហើយយើងទៅជិះអានេះឲ្យទៅយើងអត់មានជិះអាណាព្រោះក្រុមហ៊ុនគេសមាគមគេគេបើគេរកស៊ីតាបើយើងកុំយកលុយទិញគេអាណាគេឲ្យយើង អញ្ចឹងយើងអត់មានចាំបាច់ទៅទៅទៅជេរអាក្រុមហ៊ុនតែគេតែគេឲ្យពួតនេះពៀនអាហ៊ុនសែនទេឧទាហរណ៍ឥឡូវអ្នកលក់នំបញ្ចុកណាគេអ្នកលក់នៅបើយើងកំតិចទិញគេគេមិនឲ្យនំបញ្ចុកយើងតោះយើងទៅទិញគេតាំងគេឲ្យនំបញ្ចុកយើងហើយយើងកូនយើងយើងអត់ចង់ឲ្យកូនយើងញ៉ាំនំបញ្ចុកស្រាប់កូនទៅហើយយើងទៅជេរគេមិនអ្នកលក់មិនត្រូវយើងជេរកូនយើងយើងកំតិចកូនឲ្យកុំឲ្យកូនទៅញ៉ាំអានឹងមកវាត្រូវ និយាយទាំងអស់តាភ្លើពួកអាប៉ាភ្លើអំពើមករាលោកជួយមកអីព្រះនេះអាយ៉ាក់សម្ដៅពួកឯងដល់ចង់ប្រាប់ទៅចង់ប្រាប់ទៅគណៈបកប្រជាជនជាពិសេសច្រើនទៅពួកកូនយួនឯវាធំធាត់នៅស្រុកខ្មែរតែងចូលមកទៅសេចឹងណាសម្រាប់យើងយើងអត់ដែរចរណែននឹងអំពើអាក្រក់ទេសូមមិនចូលរួមចិត្តចរណែនគឺមិនចង់បានទេប៉ុន្តែយើង គឺចូលរួមអបតែយើងយើង គឺថាយើងចរណែននឹងអំពើល្អដោយសារយើងចង់ធ្វើល្អដែរ យើងត្រូវសាងអំពើល្អប៉ុន្តែ មនុស្សថោកទៀតដោយហ៊ុនសែនណាគ្មានអ្នកណាច្នៃទេហេតុដោយសូហ្វីគាត់បកស្រាយចឹងពៀនដែលហ៊ុនសែនបានមកគឺហ៊ុនសែនយកលុយទៅទិញ ហើយក្រុមហ៊ុននោះគេគេជាក្រុមហ៊ុនរ៉ូស៊ីហ៊ុនសែនគាត់ចិត្តយកលុយទៅទិញទិញពៀនប៉ុន្តែអត់ជួយពលរដ្ឋទេ អត់ជួយដោះស្រាយបញ្ហាឲ្យពលរដ្ឋនៅពេលមានបញ្ហាខ្វះខាតអត់ជួយដោះស្រាយកម្មហនកម្មករណាដូចជាកម្មករណាកាវើលឲ្យគាត់កំពុងមានបញ្ហាជាមួយនឹងក្រុមហ៊ុនប្រធានក្រុមហ៊ុនណាកាវើចឹងអត់ជួយដល់កម្មករទេបែរជាយកលុយទៅទិញពៀនឥឡូវអញ្ចឹងខ្ញុំអើយខ្ញុំប្រៀបធៀបពួកអាខ្លៅ7មករាមករាខ្លះឲ្យស្ដាប់អាឡម៉ង់ប្រទេសគេក៏មានសង្គ្រាមដែរ អាល្លឺម៉ង់ប្រទេសគេក៏មានពីរដែរមួយសង្គមនិយមមួយសេរីចុះហេតុអីប្រទេសគេពួកអាសង្គមនិយមចូលគ្នាអាសេរីវិញនេះមិនក៏មិនឲ្យពៀនពួកអាល្លឺម៉ង់ផងវាចូលវាចូលវាចូលគ្នាតែមួយអាល្លឺម៉ង់កំពុងតែមានការរីកចម្រើនអាសង្គមនិយមកំពុងតែមានការរីកចម្រើនដោយខាងអាសេរីដែរមិនក៏អាអង្គការនឹងមិនឲ្យមិនឲ្យមិនឲ្យមិនឲ្យអាល្លឺម៉ង់ផងសួរវាមិនក៏មិនឲ្យពៀនអាល្លឺម៉ង់ផងហើយមើលមើលនៅអឺរ៉ុបនេះតើប្រទេសគេដឹកនាំគឺរីកចម្រើនក្នុងកម្រិតណា គេមើលគេបានពៀនដូចដូចហ៊ុនសែនអញ្ចឹងហ៎គេអត់ត្រូវការពៀនទេតែគេត្រូវការជីវភាពពលរដ្ឋគេ សំខាន់ជីវភាពពលរដ្ឋគេប្រទេសគេ មានការរីចម្រើនមិនយកពៀនមកបានប្រយោជន៍អីទេមិនគឺឈួតគេភ្លើណាដាក់គួតចោលម៉ាស៊ីនដោយហ៊ុនសែនទេណាពួកអា7សម្ដានពួកអាពួកអាឡប់7សម្ដាន សំទោសលោកលោកបណ្ណាទ្រាំអត់បានទេដាក់ទៀត ណាស់ដែរមិញសន្យាហើយតែទ្រាំមិនបានបើនិយាយចឹងនិយាយចឹងមកភ្លើភ្លើចឹងចាហ្នឹងហើយដោយសារតែហ្នឹងថ្ងៃនេះដោយសារយើង បានវារយៈពេល1ម៉ោងជាងហើយពេលវេលាយើងក៏ដល់កំណត់ហើយដែរក៏អរគុណច្រើនទៅដល់លោកបណ្ណាដែលបានជួយពេលវេលាដ៏មានតម្លៃក្នុងការមកចូលរួមបច្ចេកមតិតាក់ទងនឹងជនដែលបានធ្វើបាបទៅលើជាតិសាសន៍ខ្លួនឯងធ្វើឲ្យប្រទេសជាតិរងនៅភាពអយុត្តិធម៌សង្គមជាបន្តបន្ទាប់បែរជាទទួលបានណា ដោយសារតែចង់លុបបិទបាំងនៅភាពអាក្រក់នៅអំពើថោកទាបរបស់ខ្លួនមិនទុកលុយនេះដើម្បីជួយពលរដ្ឋជួយស្ដារប្រទេសជាតិជួយស្ដារនៅវិបត្តិប្រទេសជាតិទេបែរជាយកលុយទៅលើទៅចំណាយទៅលើពៀនអត់ប្រយោជន៍ដើម្បីបិទបាំងនៅភាពអាម៉ាស់របស់ខ្លួនដែលបរាជ័យជាបន្តបន្ទាប់តាក់ទងនឹងរឿងប្រជុំអាស៊ាននឹងរឿងដឹកនាំអាស៊ានតុងហ្នឹងណាចាអញ្ចឹងអរគុណច្រើនហើយមុននឹងបញ្ចប់នេះខ្ញុំក៏សូមឲ្យលោកបណ្ណា ផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសសូមជួយផ្ដាំផ្ញើទៅដល់ពួកចាស់ចាស់ដែលកំពុងឈួតវង្វេងពភ្លីពភ្លើល្ងខ្លោច10គុតល្ងីល្ងើមិនដឹងអីមួយចំនួន ដែលកំពុងឈួតនៅក្រៅប្រទេសនេះផងចុកឲ្យភ្លើតទៅទៀតទៅតាក់សូមជើញលោកបណ្ណាបាទសូមអរគុណសាជាថ្មីហើយអឺមុននឹងបញ្ចប់នៃការ live នៅក្នុងលក្ខណៈជាក្រុមការងារនៅក្នុងទូទស្សន៍មនសការនៅក្នុងពេលរសៀលនៅម៉ោងនៅអឺរ៉ុបនៅថ្ងៃនេះ ខ្ញុំមាន ចំណាប់អារម្មណ៍ក៏ដូចជាសន្និដ្ឋាននៅការចូលរួមចុងក្រោយតទៅនឹងប្រធានបទការជជែកគ្នាខាងលើនេះទីមួយ គឺសំណពរដល់លោកអ្នកប្រជាពលរដ្ឋខ្មែរឬអស់លោកអ្នកកាលថាវាគ្មិនអ្នកវិភាគឬក៏អ្នកបកកែខាងលេងនៅលើបណ្ដាញសង្គម Facebook ជាពិសេសគឺគ្រប់ត្រទៅនឹង ទង្វើដែលស្មោកគ្រោកជាពិសេសគ្រប់គ្រងទៅលើ ការទទួលពានការអីហ្នឹងហើយហើយតែងតែអប់រំផ្សព្វផ្សាយដល់អ្នកផ្សេងផ្សេងថាអូនេះជាគំរូនៃមេដឹកនាំល្អអីយ៉ាងណាយ៉ាងណីនេះវាសិតសឹងទៅជាការសាបព្រោះមួយ ខុសការអប់រំមួយខុសនៅលើបណ្ដាញ social media យើងគួរតែ អប់រំសັບផ្សាយនៅកម្មភាពណាដែលល្អប្រសើរជាងនេះបន្តិចប្រសើរជាងនេះបន្តិចដើម្បីឲ្យប្រជាពលរដ្ឋគាត់បានយល់ដឹងការពិតយើងសូមព្យាយាមរៀននិយាយការពិតជាជាងនិយាយការពៀកាន់តែបើយើងនិយាយការពិតកាន់តែច្រើនធ្វើឲ្យប្រជាពលរដ្ឋយើងយល់ដឹងកាន់តែច្បាស់ហើយបើយើងនិយាយការពៀកាន់តែច្រើនធ្វើឲ្យប្រទេសយើងនឹងជួបមហន្តរាយយើងនឹងជួបតែមេដឹកនាំអកុសលមេដឹកនាំដែលបោកប្រាស់យើងមេដឹកនាំដែល ដែលប្រើប្រាស់រូបភាពដ៏អាក្រក់នឹងដើម្បីបំផ្លិចបំផ្លាញអ្នកដតីធ្វើឲ្យអ្នកដតីនឹងរងនៅភាពក្តៅក្តៅក៏ហល់កាហាយអំពើអយុត្តិធម៌ក្នុងសង្គមធ្វើឲ្យឈានដល់ការវានេះបាត់បង់នៃប្រទេសជាតិរបស់ខ្លួនទៅថ្ងៃក្រោយនោះក៏សឹងតែមានដែរដោយសារតែការសាបព្រោះនៅនៅវប្បធម៌ខុសការអប់រំខុសនិងរបៀបចាស់ទុំប្រមាណអ្នកខាងលើនោះហើយមួយទៀតខ្ញុំក៏សូមសនំពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការទាំងអស់គ្រប់សតវណ្ណៈទាំងអស់ទាំងយុវចាស់ទាំងយុវជនទាំងសកម្មជនទាំងអ្នកស្រឡាញ់ជាតិមាតុភូមិទាំងអស់គ្នាសូមមេត្តាចូលរួមក្នុងសកម្មភាពនយោបាយទាំងអស់គ្នាតាមលទ្ធភាពដែលយើងចូលរួមបានព្រោះយើង ដឹងហើយថានេះគូប្រកួតនៃគេថាពលនយោបាយដ៏សំខាន់សំខាន់ របស់ខ្មែរយើងគឺមានពីរគឺពលសង្គ្រោះជាតិនិងពលអឺ គណៈបកប្រជាជនគឺពលសមរាស៊ីនិងពលហ៊ុនសែនពីរហ្នឹងជាពលសំខាន់ដែលជាកីឡាករដ៏មានឥទ្ធិពលដែលប្រកួតប្រជែងគ្នាលើសង្វៀននយោបាយបានជាងសូមបងប្អូនផ្ចង់អារម្មណ៍ទៅតាមដានរបៀបហ្នឹងគឺពលនយោបាយសុខខ្មែរมันអាចខ្វះវត្តមានអ្នកទាំងពីរនេះចូលរួមបានទេទោះក្នុងតម្លៃណាកលតិសៈណារបៀបណានោះក៏มันអាចខ្វះបានដែរត្រូវតែមាននៅក្នុងសង្វៀននយោបាយនៃការប្រកួតក្នុងសង្គមប្រជាធិបតេយ្យនៅលើទឹកដីខ្មែរ ហើយសូមបងប្អូនយើងព្យាយាមគេថាបំលែងខ្លួនព្យាយាមសម្របខ្លួនព្យាយាមបត់បែនខ្លួនគេថា reflexible ខ្លួនឯងបត់បែនឲ្យតន់នយោបាយយើងយើងឃើញហើយថាគុណវិបត្តិនៃអ្នកដែល សម្រេចចិត្តខុសគុណវិបត្តិនៃអ្នកដែលគិតខុសនិយាយខុសគឺបើតាមដែលខ្ញុំគឺណាខ្ញុំបាទមើលឃើញ គឺមានពីរទីមួយគឺគាត់កង្វះព័ត៌មានបើថាព័ត៌មាននឹងតាមដានមិនគ្រប់ជ្រុងជ្រោយ ចឹងទៅវាចម្លៃបានដិតដល់ច្បាស់លាស់ចឹងទៅធ្វើឲ្យគាត់អាចថាយល់ច្រឡំដែរទី1ទី2គឺមិនន័យថាកង្វះការទំនាក់ទំនងនៅថាសម័យ social media សង្គម Facebook នឹងមានតែទូរស័ព្ទ smartphone មួយ Android មួយយើងអាចតំណតំណងជុំវិញពិភពលោកអាចស្គាល់ម៉ែក្មេកអាចស្គាល់គុំភាសាស្គាល់នៅណានៅណីបានបានបរិបូរណ៍បើយើងចេះតំណតំណងគ្នាល្អចែកចំណេះនៅចំណេះដឹងចែកចំណេះបទពិសោធន៍ចែកចំណេះការសប្បាយរីករាយអីផ្សេងផ្សេងហ្នឹងគឺ គឺងាយស្រួលណាស់ប៉ុន្តែបើយើងខ្វះការទំនាក់ទំនងយើងលេងតែក្នុងផ្លូវខុសព្រោះអារឿង Facebook រឿង social media ទូរស័ព្ទ smartphone បើលេងយើងលេង ខុសចូលចិត្តតែលេងហ្គេមចូលចិត្តតែលេងរឿងអីដែលអត់ប្រយោជន៍វាវាខាតពេលជក់តែក្នុងអាហ្នឹងតែយើងមិនបានចាប់អារម្មណ៍រឿងការងារនយោបាយសង្គមប្រទេសជាតិអីវប្បធម៌សាសនាយើងអត់ចាប់អារម្មណ៍អាហ្នឹងវាធ្វើឲ្យគេបែរថា ទី1គឺកង្វះព័ត៌មានទី2គឺកង្វះការទំនាក់ទំនងកង្វះទាំងពីរនឹងហើយដែលធ្វើឲ្យយើងសម្រេចចិត្តខុសវាតម្លៃខុសហើយហើយចាប់ឱកាសអត់បានទេឱកាសល្អពេលវេលាល្អដូច2022ជាការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ណាក្រុមសង្កាត់្រុមប្រឹក្សាគុំសង្កាត់នៅក្នុងថ្ងៃទី5ខែ6 2022គឺជាការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ហើយពេលវេលាយើងវាបថុចនៅពេលវេលាខ្លីមែនទែនឃើញគណៈបកនយោបាយនីមួយៗដុតដៃដុតជើងហើយមានខ្ញុំឃើញមើលឃើញមានគណៈបកភ្លើងទៀនអីជាដើមឃើញថាដុតដៃដុតជើងរត់ប្រភេទប្រភេទមែនតើហើយដោយបានគេថាទទួលការអនុញ្ញាតទទួលការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅក្នុងប្រទេសនឹងគេអនុញ្ញាតឲ្យធ្វើការ ឃោសនាការរៀបចំរចនាសម្ព័ន្ធគណៈបកនយោបាយឃើញថារៀបចំបានល្អប្រសើរហើយប្រព្រឹត្តដំណើរទៅបានយ៉ាងរលូនអញ្ចឹងគឺសូមឲ្យប្រជាពលរដ្ឋនឹងចាប់យកឱកាសហ្នឹងចូលរួមណាចូលរួមយើងមើលឃើញដោយពលខាងដើមពីរគឺមានពលគណៈបកប្រជាជននិងគណៈបកប្រឆាំងហ្នឹងអញ្ចឹងពលដ៏សំខាន់ទាំងពីរហ្នឹងយើងដឹងហើយថាគណៈបកប្រឆាំងទៅកន្លែងណាក៏វាគ្មានអីអាកំបាំងដែរយើងអាចមើលយល់ហើយតែបើយើងមើលខុសផ្សេងពីហ្នឹងយើងអាចមើលច្រឡំយើងអាចយើងអាចវាតម្លៃខុស សន្និដ្ឋានខុសសម្រាប់ចិត្តខុសជោគវាសនាដែលយើងទទួលបានគឺគឺផលអាក្រក់វិនិស្សកម្មបាត់បង់ទឹកដីបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋធ្វើឲ្យយើងរងនៅអយុធធម៌ដដែលធ្វើឲ្យយើងបាត់បង់នៅលទ្ធិចិត្តតៃបាត់បង់នៅនីតិរដ្ឋពិតប្រាកដដល់ហើយសូមធ្វើការសម្រេចចិត្តឲ្យឲ្យបានត្រឹមត្រូវពេលវេលាមានកំណត់កម្រិតពេលវេលាមានកំណត់22ចូល23អញ្ចឹង22ខែ5នៅតែ4 5ខែទៀតទេខ្លីណាស់អញ្ចឹងចាប់ឱកាស កាសល្អអាកាសមាសអាកាសពេជ្រអាកាសសំណាងបើយើងចេះប្រើប្រាស់អាកាសនឹងឲ្យមានប្រយោជន៍យើងនឹងជោគជ័យនៅ2023សូមអរគុណសូមចប់ប៉ុណ្ណឹងអរគុណច្រើនលោកវណ្ណាដែលបានផ្ដាំផ្ញើទៅដល់បងប្អូនខ្មែរយើងក៏បានដូចជាជួយផ្ដល់នៅមតិនៅគំនិតនៅល្អល្អដល់បងប្អូនយើងបានដឹងនឹងអ្វីដែលកំពុងត្រៀមនឹងយុទ្ធនាការនៅខាងមុខនេះចាសូមអញ្ជើញសូហ្វីដល់អរគុណច្រើនអរគុណនឹងខ្ញុំបានស្ដាប់យ៉ាងក្បោះក្បាយហើយខ្ញុំចាប់អារម្មណ៍ពាក្យមួយថាអឺ ឲ្យពលរដ្ឋខ្មែរហ្នឹងគឺគាត់អមថាបត់បែនតាមដូចថានយោបាយហ្នឹងហើយគឺខ្ញុំមានកំណត់ដូចចឹងដែរឲ្យពលរដ្ឋខ្មែរទៅតាមបាននយោបាយហើយបត់បែន តាមកលតិស័កពីព្រោះហ្នឹងហើយបើសិនជាយើងចង់ជួយប្រទេសជាងយើងចង់ជួយប្រទេសជាងមានតែអ្នកនយោបាយធំធំទេដែលគេអាចស៊ីជម្រៅយើងគ្រាន់តែតាអ្នក តាមដានទេហ្នឹងហើយយើងគ្រាន់តែអ្នកតាមដានអញ្ចឹងហើយបើឃើញឃើញថាអ្នកនយោបាយធំធំណា តែមិនមែនអ្នកធំដុំខ្លះលក់ក្បាលក៏មកកុំលក់ក្បាលតាមគេហ្នឹងហើយកុំតាមគេយើងមើលដែរហ្នឹងហើយអបបានថាឥឡូវសង្គ្រោះជាតិគេកំពុងតែរកដំណោះស្រាយហើយការរកដំណោះស្រាយនេះគឺមានការយឺតយ៉ាវហើយនៅក្នុងប្រទេសខ្មែរគេកំពុងតែបង្កើតស្អីគេហៅទេរៀបចំការបោះឆ្នោតក្រុមសង្កាត់អីហ្នឹងហ្នឹងហើយតែខ្ញុំអត់ចេះនិយាយទេហ្នឹងហើយអញ្ចឹងហើយសូមឲ្យបងប្អូនបត់បែនតាមកលៈទេសៈកន្លែងណាដែលបងប្អូនអាចចូលរួមបានចូលទៅដូចជាឥឡូវភ្លើងទៀនជាដើម ហើយខ្ញុំមើលឃើញថាអ្នកដែលបង្កើតភ្លើងទៀនហ្នឹងគឺវាខុសពីមិនមែនបង្កើតភ្លើងទៀនទេអតីតរបស់លោកសំស៊ីប៉ុន្តែអ្នកដែលស្ថាបនិករបស់បាក់តែឥឡូវនេះលោកសំស៊ីផ្ទេឲ្យផ្ទេឲ្យហ្នឹងណាហ្នឹងហើយហ្នឹងហើយគឺយើងមើលឃើញអ្នកដែលដឹកនាំភ្លើងទៀនឥឡូវហ្នឹងគឺគាត់មិនបានមកវាយបហាមកវាយកំតិចឬយ៉ាងម៉េចអ្នកដែលកំពុងតែរងគ្រោះទេ តែមានអ្នកនយោបាយខ្លះកំពុងតែចេញពីសង្គ្រោះជាតិទៅកំពុងតែមកវាយប្រហារមករករឿងជនរងគ្រោះដូចគ្នាសូម្បីតែគាត់ពីមុនមកគេរំលាយគណៈបកសង្គ្រោះជាតិណាគាត់នៅក្នុងសង្គ្រោះជាតិប៉ុន្តែគាត់អាចចេញចូលស្រុកខ្មែរបានអាស្រ័យអត់មានអាណារករឿងគាត់ទេប៉ុន្តែគាត់ទៅអាចមកបង្កើតគណៈបកបានសពបែបយ៉ាងទាំងអស់អ្នកនយោបាយអស់នោះហើយសូមបងប្អូនជៀសឲ្យឆ្ងាយគឺគេមិនបានជួយជាតិទេ គឺគេកំពុងតែចូលរួមធ្វើយ៉ាងម៉េចក៏ដោយឲ្យហ៊ុនសែនមានអំណាចផ្ដាច់ការ ឈ្នះអំណាចលេបទឹកដីខ្មែរបន្តទៅទៀតគណៈបកភ្លឹងទៀនខ្ញុំសម្លឹងមើលខ្ញុំនៅតែគ្រប់គ្រងសង្គ្រោះជាតិប៉ុន្តែក៏ខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនដែរដោយខ្ញុំឃើញថាគណៈបកភ្លើងទៀនគឺជាជំរឿមួយ ដែលធ្វើឲ្យពលរដ្ឋយើងមានទីជំរកមានសង្ឃឹមទៅថ្ងៃក្រោយ ទៅថ្ងៃមុខទៀតប៉ុន្តែក៏យើងអត់ចោលភ្លើងយើងអត់ចោលសង្គ្រោះជាតិដែរអញ្ចឹងហើយសូមឲ្យបងប្អូនចូលរួមដើម្បីតែធ្វើយ៉ាងម៉េចក៏ដោយឲ្យគឺថា គេយើងកំពុងតែលងទឹកណាដល់គេបោះឈើឬក៏គេធ្វើអ្វីមួយឲ្យយើងតោងហើយដើម្បីរួចជីវិតយើងអញ្ចឹងយើងតោងសិនទៅយើងតោងឈើយើងតោងអ្វីដែលគេកំពុងជួយយើងដើម្បីជួយជីវិតយើងពេលណាយើងទៅដល់លោកកូនចាំយើងគិតគ្នាទៀតចាំយើងនិយាយគ្នាទៀតអញ្ចឹងសូមឲ្យចូលរួមនឹងគណៈពើភ្លើងទៀនដើម្បីតែឲ្យយើងមានក្តីសង្ឃឹមទៅមុខតទៅទៀតចាអរគុណច្រើនខ្ញុំចង់បន្ថែមមួយម៉ាត់តកតរឿងហ៊ុនសែនហ៊ុនសែនឥឡូវឥឡូវថាបានមេដាយ3ណា ហើយគាត់ត្រូវថែមមេដៃមួយទៀតមេដៃនាំគ្រឿងញៀនចូលស្រុកខ្មែរបាន ចោលទូលំទូលាយហើយបំពល់កូនខ្មែរយុវជនខ្មែរអានឹងគាត់ត្រូវបានមេគាត់ត្រូវបានពៀនមួយទៀតគឺពៀននាំគ្រឿងញៀនចូលស្រុកខ្មែរអញ្ចឹងទាំងទាំងអស់4ហ៎4ហ៎ទេតិចទៀតបានបានមេដៃមួយទៀតហើយមេដៃនាំបាន3ឡើង4ឥឡូវយើងថែមមួយទៀត5គឺមេដៃគេសំពងគេជេរបចោល ច្រើនយ៉ាងនេះចាអរគុណច្រើនហើយក៏អរគុណទៅដល់លោកខមណា ដែលបានជឿពេលមកចូលរួមជាមួយនឹងកម្មវិធីរបស់ទូទួលសម្ដីម្នាក់ស្កាយយើងខ្ញុំហើយក៏សូមជូនពរទៅដល់លោកខមណាក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរសូមមានសុខភាពល្អសូមជូនពរសុខភាពល្អអរគុណច្រើនសូមជម្រាបលាជម្រាបលាទាំងអស់គ្នាជម្រាបលា